ជំរាបសួរប្រិមិត្តទូរទស្សនិកជនទាំងអស់ជាទីគោរពនិងជាទីរាប់អាន ស្វាគមន៍មកកាន់ការផ្សាយតាមដងវិថីរបស់ខ្ញុំកណ្ដាលខ្ញុំបានដោយសារតែថ្ងៃនេះមេឃអត់ធ្លាក់តកកអឺតកកអត់ធ្លាក់ចុះមកក្រោមថ្ងៃនេះគឺថាបងប្អូនជួបខ្ញុំតាមឡានតាមការផ្សាយ សុខទុក្ខយ៉ាងណាដែរប្រិមិត្តបងប្អូនទាំងអស់គ្នាណាស្វាគមន៍ណាឥឡូវនេះកំពុងនៅស្តុបបានលើកដៃសាពះបងប្អូនសូមសម្ដែងគេរបស់កិច្ចចំពោះបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានរឿងពីរដែលចង់ជជែកជាមួយបងប្អូន មុននឹងទៅដល់កន្លែងធ្វើការបងវណ្ដាសុខអឺអឺខ្ញុំមានរឿងពីររឿងទី1គឺរឿងអឺតឡាការកាត់ក្តីលោកកឹមសុខា កាលពីថ្ងៃទី25កន្លងទៅនេះហើយរឿងទី2គឺរឿងអឺហ៊ុនសែនបានបង្កើតនៅអរិភាពកាន់តែធ្ងន់ធ្ងរទៅ ធ្ងន់ធ្ងរទៅ រវាងសមាគមអាស៊ានរវាងសមាគមអាស៊ាន ហើយហ៊ុនសែនអាចប្រឈមជាមួយនឹងការដែលលុបចោលនៅគម្រោង ជួបជាមួយនឹងសហរដ្ឋអាមេរិកនៅខែ2ខាងមុខនឹងផងក៏មិនដឹងហើយខ្ញុំមុននេះខ្ញុំបានឃើញផេកលោកប្រធានស្ដីទីសំរងស៊ីគាត់បានផុសដែររឿងហ្នឹងបងប្អូនអាចចូលទៅមើលផេកលោកប្រធានសំរងស៊ីហើយជួយចែកចាយអឺការសរសេររបស់លោកប្រធានសំរងស៊ីហ្នឹងគាត់គាត់ឲ្យហេតុផលមួយចំនួន ខ្ញុំមុននឹងចូលទៅដល់បញ្ហាទី2ហ្នឹងគឺ ខ្ញុំនិយាយពីរឿង សាលាក្តីលោកកឹមសខានេះចោះអឺរឿងក្តីលោកកឹមសខារឿងក្តីលោកកឹមសខា គឺជារឿងបៃលុកបៃឡខ្ញុំនិយាយថារឿងក្តីលោកកឹមសខា គឺជារឿងបៃលុកបៃឡទេអឺហេតុអីបានជាខ្ញុំថាវាជារឿងបៃលុកបៃឡពីព្រោះរឿងវាចេះរឿងចាប់ផ្ដើមតាំងពី ហ៊ុនសែននិងក្រសួងមហាផ្ទៃដាក់ពាក្យបណ្ដឹងប្តឹង លោកកឹមសុខា ក្នុងនាម លោកកឹមសុខាជាប្រធានបកសង្គ្រោះជាតិមិនត្រឹមតែប៉ុណ្្នឹងទេចោតសហការីទាំងអស់របស់លោកកឹមសុខា118រូបថាបានចូលរួម ធ្វើសន្តិភាពជាមួយនឹងរដ្ឋបរទេស ចឹងក៏គណៈបកហ្នឹងត្រូវបានគេរំលាយហើយអ្នកនយោបាយទាំង118រូបហ្នឹងទាំង118រូបហ្នឹងក៏ត្រូវបានគេបំបត្តិសិទ្ធមិនអោយធ្វើនយោបាយចំនួន5ឆ្នាំបកគេរំលាយគេបិទសិទ្ធមនុស្សដែលធ្វើនយោបាយឃើញណា បាទគេបិទសិទ្ធអ្នកនយោបាយអឺទាំង118រូបមិនឲ្យធ្វើនយោបាយគឺសិទ្ធិពាក់ព័ន្ធជាមួយនឹងបទចោតប្រកាន់របស់លោកកឹមសុខាទាំងអស់របស់លោកកឹមសុខាទាំងអស់បន្ទាប់ពីគេរំលាយគណៈបកសង្គ្រោះជាតិដោយជោគជ័យហើយគេចាប់ផ្ដើមបែងចែកសំណុំរឿងលោកកឹមសុខាជាពីរ គឺគេបែងចែករឿងបាក់ផ្សេងរឿងលោកកឹមសុខាផ្សឹងអានឹងក្រោយពីគេរំលាយគណៈបកសង្គ្រោះជាតិហើយអានឹងបើយើងពិនិត្យបើយើងបានអាននៅសារក្រមនៃការសម្រេចអឺកាលពីថ្ងៃទី16ខែវិច្ឆិកាឆ្នាំ2017កន្លងទៅ យើងឃើញសារក្រមនៃការសម្រេចរំលាយគណៈបកសង្គ្រោះជាតិនឹងគឺយោងទៅលើ បទសន្តិទ្ធភាពរបស់លោកកឹមសុខាជាមួយនឹងរដ្ឋបរទេសហើយដល់គេភ្ជាប់ជាមួយ នឹងផោះតាងលេខ1ផោះតាង2ផោះតាង3ផោះតាង4ផោះតាង5ហើយគេផ្អែកទៅលើច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីនយោបាយស្ដីពីគណៈបកនយោបាយហើយច្បាប់នឹងគឺច្បាប់គេបង្កើតនៅក្នុង ដូចជាខ្ញុំ ដឹងនឹងដូចជានៅថ្ងៃទី6ខែមិនិនា ច្បាប់វិសោធនកម្មស្ដីពីគណៈបកយោបាយនោះណាគឺគេវិសោធនកម្មនៅថ្ងៃទី6ខែមិនិនាឆ្នាំ2017បាទហើយគេយកអាច្បាប់ដែលគេបង្កើតនៅថ្ងៃទី6ខែមិនិនា ឆ្នាំ2017ហ្នឹងទៅកាត់ទោសលោកកឹមសខាកាលពីគាត់កាលពីពីដណ្ដប់កាលពីឆ្នាំ2012ទង្វើរបស់លោកកឹមសខាកាលពីឆ្នាំ2012មុនឆ្នាំ2012ទៀតនិយាយចំទៅមុនឆ្នាំ2012បងប្អូនមានចម្លែកហ៎ច្បាប់វិសោធនកម្មឆ្នាំ2017 យកទៅកាត់ទោសលោកកឹមសុខាឆ្នាំ2000តាំងពីលោកកឹមសុខាចាប់ផ្ដើមនៅជាមួយនឹងអង្គការមជ្ឈមណ្ឌលសិទ្ធិមនុស្សតាំងពីគណៈបកសិទ្ធិមនុស្សរហូតដល់លោកកឹមសុខាមកបង្កើតគណៈបកសង្គ្រោះជាតិជាមួយនឹងយើងទាំងអស់គ្នាអញ្ចឹងមានន័យថាម៉េចមានន័យថាច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីគណៈបកនយោបាយនឹង គឺជាច្បាប់ម៉ែវាឪវាវាមិនដែលមានច្បាប់ម៉ែអាណាបង្កើតឆ្នាំ2017យកមកកាត់ទោសគេហៅថាកាត់ទោសមនុស្សដែលប្រព្រឹត្តមុន អាច្បាប់នឹងកើតទៅទៀតឥឡូវបងប្អូនសាកល្បងគិតមើលសំបីសំបីតាផ្លូវសំបីតាផ្លូវសាសនា ក៏វាមានដើមបញ្ញត្តិបុគ្គលដើមបញ្ញត្តិបុគ្គលកដាលបញ្ញត្តិនិងបុគ្គលចុងបញ្ញត្តិក្នុងផ្លូវសាសនាណាវិន័យបុគ្គលដែលដើមបញ្ញត្តិអត់មានទោសទេតែបុគ្គលកំពុងតែត្រូវបានគេបញ្ញត្តិក៏អត់ទាន់មានទោសដែរប៉ុន្តែបុគ្គលបន្ទាប់ពីច្បាប់នឹងគេបញ្ញត្តិរួចហើយ ហើយទៅប្រព្រឹត្តខុសជាមួយនឹងអាច្បាប់ដែលគេបញ្ញត្តិនឹងអានឹងទើបខុសអញ្ចឹងបុគ្គលដើមបញ្ញត្តិ បុគ្គលកំពុងតែបញ្ញត្តិហើយនឹងបុគ្គលចុងបញ្ញត្តិមានន័យថាក្រោយពីបញ្ញត្តិច្បាប់នឹងហើយច្បាប់គេបង្កើតឡើងដើម្បីយកទៅអនុវត្តចំពោះបុគ្គលចុងបញ្ញត្តិវាមិនដែរច្បាប់ម៉ែអាណាបង្កើតច្បាប់ឆ្នាំ2017យកទៅកាត់ទោសមនុស្សប្រព្រឹត្តខុសនៅ2012វាមិនដែល វាមិនដែលមានតែច្បាប់ម៉ែអាចមិនចង់ប្រហើយទេអាចមិនចង់ប្រហើយទេតែប្រហើយនោះវាធ្ងន់បន្តិចណាបងប្អូនណាបងសិថាថនឥឡូវយើងជួយពិចារណាទាំងអស់គ្នានេះច្បាប់ម៉ែវាស្អីណាបងប្អូនអ្នករៀនពុទ្ធសាសនាឧបាសកឧបាសិកា ភិក្ខុភិក្ខុនៃសាមណេរសាមណេរីអឺបងប្អូនជួយពិចារណាឥឡូវយើងសាក់ជួយពិចារណា យើងសិក្សាផ្នែកព្រះវិន័យណាវិន័យពុទ្ធណាយើងសិក្សាយើងឃើញថាបុគ្គលដែលដើម បញ្ញត្តិនឹងអត់មានទោសទេព្រោះបុគ្គលដើមបញ្ញត្តិជាមូលហេតុឲ្យបញ្ញត្តិច្បាប់បុគ្គលនឹងគេអត់ចាត់ គេចាត់ទុកថាជាបុគ្គលអត់ទោសជាបុគ្គលអត់ទោសហើយបុគ្គលដែលកំពុង តែប្រព្រឹត្តខុសដែលនាំឲ្យបង្កើតច្បាប់នឹងក៏គេអត់យកច្បាប់នឹងមកកាត់ទោសបុគ្គលនឹងកំពុងតែប្រព្រឹត្តនឹងដែរពីព្រោះច្បាប់នឹងវាមិនទាន់ចូលជាធរមានដោយសារអាច្បាប់នឹងវាអត់ទាន់ចូលជាធរមានដោយមូលហេតុថាអាច្បាប់នឹងអត់ទាន់ចូលជាធរមានទើបបុគ្គលនឹងអត់មានទោស បងប្អូនយល់ទេធ្វើបុគ្គលនឹងអត់មានទោសអញ្ចឹងច្បាប់នឹងគេយកសម្រាប់ទៅទៅទៅអនុវត្តចំពោះនរណាចំពោះថ្ងៃអនាគតនៅពេលដែលច្បាប់ចូលជាធម៌មានហើយមានបុគ្គលណាមួយប្រព្រឹត្តខុសមានបុគ្គលណាមួយប្រព្រឹត្តខុសគេនឹងយកបុគ្គលនោះគេនឹងយកបុគ្គលនោះទៅអនុវត្តច្បាប់នឹងអញ្ចឹង ច្បាប់ស្ដីពីគណៈបកនយោបាយដែលវិសោធនកម្មថ្ងៃទី6ទី7ខែមិនាឆ្នាំ2017ហ្នឹងគឺជាច្បាប់ដែលបែបបៃលុកបៃឡជាច្បាប់និយាយរួមច្បាប់ឆ្កែពាក់គ្នានិយាយចំទៅច្បាប់ឆ្កែពាក់គ្នាអាហ្នឹងហើយជាច្បាប់ម៉ែវា ច្បាប់ឪវាច្បាប់ឆ្កែពាក់គ្នាហ្នឹងមានន័យថាអាហ្នឹង វាមិនដឹងជាវាលេងស្អីវាមិនដឹងជាការងារស្អីវាវាវាលេងអាច្បាប់ហ្នឹងណាវាលេងអាច្បាប់ហ្នឹងវាមិនដឹងការងារស្អីវាបងប្អូនណាហីហើយដល់ពេលចឹងទៅខ្ញុំចង់បញ្ជាក់ថាការកាត់ទោសលោកកឹមសុខាការចោទប្រកាន់លោកកឹមសុខាវាជារឿងមិនត្រឹមត្រូវហើយយើងថា ការកាត់ទោសវាជារឿងមិនត្រឹមត្រូវទៅចោះវាជារឿងនយោបាយយើងនិយាយចំទៅវាជារឿងនយោបាយដូចអ្វីដែលមេធាវីគឺកម្មសខាគាត់បាននិយាយការពីគាត់នៅជាប់គុកតពាំង plong អញ្ចឹងណាវាជារឿងនយោបាយអញ្ចឹងបើជារឿងនយោបាយគឺគេអត់ប្រើច្បាប់ជាដូនជាតាវាច្បាប់ម៉ែវានឹងទេគេអត់ប្រើទេអាច្បាប់ហ្នឹងអញ្ចឹង មានតែតស៊ូមតិផ្នែកនយោបាយដើម្បីដោះស្រាយបញ្ហាវិបត្តិនឹងកណាកណាយើងអត់តស៊ូនយោបាយបើវាជាបញ្ហា នយោបាយហើយយើងអត់តស៊ូនយោបាយហើយយើងតស៊ូផ្លូវច្បាប់ ហើយបងប្អូនមិនឈ្នះវាឈ្នះវាស្អីវើតឡាការនៅលើម៉ែវាកភ្លើងនៅលើម៉ែវាណាខ្នោះនៅលើម៉ែវា គុកនៅលើម៉ែវា ម៉ែវាគ្រប់គ្រងអាទាំងអស់តែវាគ្រប់គ្រងអាទាំងអស់អញ្ចឹងយើងចាញ់ប្រៀបគេកាលណាយើងយើងយើងថារឿងហ្នឹងវាមិនមែនជារឿងណែណែផ្លូវច្បាប់ស្អីទេវាមិនមែនជារឿងគណៈបកសង្គ្រោះជាតិយើងខុសទេប៉ុន្តែអា CPP វាចង់ឲ្យយើង នឹងលេងផ្លូវច្បាប់ជាមួយវាចង់ឲ្យយើងលេងផ្លូវច្បាប់តាំងពីដំបូងដៃមក ហើយលេងផ្លូវច្បាប់ជាមួយវាឲ្យទទួលយកច្បាប់ដែលវាវិសោធនកម្មកាលពីថ្ងៃទី6ទី7ខែមីនាឆ្នាំ2017ហ្នឹងវាចង់ឲ្យយើងលេងអាច្បាប់នឹងជាមួយវាក៏ប៉ុន្តែពេលខ្លះយើងអត់លេងជាមួយវាកាលហ្នឹងលោកកឹមសុខាហ្នឹងអត់លេងទេគាត់ថាអានឹងគឺជារឿងនយោបាយគាត់និយាយភាសាហ្នឹងពេលហ្នឹងហើយគាត់ប្រាប់មេធាវីគាត់ឲ្យមកប្រាប់ហ៊ុនសែនថាឲ្យមកប្រាប់គ្នាគ្នាគាត់ថា រឿងដែលគេចាប់គាត់ដាក់គុកចោតប្រកាន់គាត់ថាជាអ្នកសន្តិទភាពជាមួយរដ្ឋបរទេសហ្នឹងគឺជារឿងនយោបាយបងប្អូនហើយយើងក៏អាដោយសាររឿងនយោបាយយើងមិនតស៊ូនយោបាយមិនចឹងទេតស៊ូនយោបាយមិនបងប្អូននឹងនាំគ្នាចេញមុខធ្វើបាតកម្មប្រឆាំង គណៈបកទាំងអស់ហ្នឹងត្រូវចេញមុខមេដឹកនាំគណៈបកហ្នឹងត្រូវចេញមុខប្រឆាំងនយោបាយការទូតជាមួយហ៊ុនសែនមិនអញ្ចឹងទេប្រឆាំងជាមួយហ៊ុនសែនដល់ពេលមិនដឹងជាអាម៉េចចរចាគ្នាអាម៉េចទៅដល់ពេលគេយកគាត់មកដាក់ឃុំខ្លួននៅក្នុងផ្ទះស្រាប់តែតឡាការដែលដែលគេរំលាយគណៈបកសង្គមជាតិហើយហ្នឹងគេរំលាយគណៈបកសង្គមជាតិហើយហ្នឹង ស្រាប់តែគេមកបែងចែកសំណុំរឿងលោកកឹមសខាជាពីរផ្នែករឿងគណៈបកសង្គ្រោះជាតិជារឿងដាច់ដោយឡែកឯរឿងលោកកឹមសខានិងអ្នកនយោបាយជារឿងដាច់ដោយឡែកខ្ញុំថាអើយពួកអាស័តសំណោះហើយពួកឯងនេះចេះតែបែងចែកសំណុំរឿងតែប្រទេសតែប្រដាឧបមាថាបើឯងបែងចែកសំណុំរឿងតាំងពីមុនកាត់ក្តីរំលាយបាក់ អានឹងអញមិនថាទេបើឯងកាត់ក្តីតាំងពីដំបូងមកបើឯងបែងចែកសំណុំរឿងនឹង តាំងពីដំបូងមកតាំងពីមិនទាន់សម្រេចរំលាយបាក់ហើយនឹងកាត់ទោសលោកកម្មសខាឯងត្រូវញែកសំណុំរឿងនឹងជាពីរជាមុនមុននឹងពួកឯងរំលាយគណៈបកអញ្ចឹងបើពួកឯងញែកសំណុំរឿងគណៈបកផ្សេងបកផ្សេងហើយថ្នាក់ដឹកនាំបកផ្សេងលោកកឹមសខាផ្សេងណា បើឯងញែកសំណុំរឿងហ្នឹងឯងមានស្អីទៅកាត់បាក់អញសួរឯងបាក់ដៃចេះប្រព្រឹត្តខុសបាក់គ្រាន់តែជានាមធម៌តើបាក់គ្រាន់តែជាឈ្មោះតើបាក់សង្គ្រោះចិត្តគ្រាន់តែជាឈ្មោះបើឯងញែកបាក់ចេញហើយឯងទៅកាត់ក្តីបាក់ហើយបាក់នឹងបានប្រព្រឹត្តអីលើម៉ែឯងបាក់នឹងបានទៅចាប់លោបម៉ែឯងណាចាប់រំលោភពួកអាតឡាកាអីចាប់រំលោភម៉ែអាខិនប៉ុនចាប់រំលោភម៉ែ អាស្អីស្អីទាំងអស់ហ្នឹងសួរតែបាក់សួរតែឈ្មោះគណៈបកសង្គ្រោះជាតិហ្នឹងទៅចាំលោបម៉ែវាឥឡូវបងប្អូនជួយថាមើលខ្ញុំនិយាយចឹងរឿងធ្ងន់បន្តិចណាប៉ុន្តែប៉ុន្តែបើវាបែងចែកដោយអ្វីដែលវាបែងចែកបច្ចុប្បន្នហ្នឹងណាដោយអ្វីដែលពួកវាបែងចែកបច្ចុប្បន្នហ្នឹងវាមានអីទៅវាបានអីទៅកាត់ទោសបាក់ឥឡូវបាក់វាគ្រាន់តែជានាមធម៌តាបាក់វាមិនចេះធ្វើសកម្មភាពអី ក្រែងមនុស្សឯអ្នកធ្វើសកម្មភាពឯមិនចឹងបងប្អូនមនុស្សអ្នកធ្វើសកម្មភាពហុចដល់ពេលបែងចែកមនុស្សនឹងបាក់ផ្សេងពីគ្នាអានឹងអាចជាគ្នាបានដែរអានឹងអានឹងអានឹងដូចខ្ញុំថាបៃលុកបៃឡអានឹងបៃលុកបៃឡអាគេលេងលបែងបៃលុកបៃឡអញ្ចឹងហើយនិយាយរឿងលោកកឹមសខានេះខ្ញុំនិយាយរឿងលោកកឹមសខានេះមកលេងការដែលគាត់នៅក្នុងគុក គេឲ្យដាក់សារណាការពារបកគាត់ប្រាប់មេធាវីគាត់ថាឲ្យប្រាប់អ្នកនៅក្នុងបកទាំងអស់មិនបាច់ធ្វើអីទេមិនបាច់ដាក់សារណាមិនបាច់ដាក់អីទាំងអស់រឿងនឹងជារឿងយោបាយមិនមែនជារឿងផ្លូវច្បាប់ទេដល់ពេលគេរំលាយគណៈបកហើយអីហើយ គេដោះលែងគាត់ឲ្យចេញពីគុកមកឃុំខ្លួននៅក្នុងផ្ទះស្រាប់តែគាត់ថាគាត់នឹងតស៊ូផ្លូវ នយោបាយផ្លូវផ្លូវច្បាប់ ជាមួយនឹងតឡាការលោកហ៊ុនសែនងាប់អញតែមងគាត់ណាបញ្ជាក់ប៉ុណ្ណឹងមកអោបងប្អូនហើយលោកកឹមសុខានឹងចូលដៃជាមួយហ៊ុនសែនហើយរំលាយបាក់ខ្លួនឯងកាលពី គេរំលាយបាក់គេឲ្យដាក់กระดาษដាក់សារណាទៅការពារបាក់គាត់ថារឿងយោបាយដល់ពេលគេដោះលែងគាត់ឲ្យមកនៅក្រៅឃុំ គាត់ថាគាត់នឹងតស៊ូក្តីតាមផ្លូវច្បាប់ហីអាអូមិនទៅចឹងទៅលោកឲ្យលោកហើយខ្មែរនឹងប្រភ្លើណាស់ហើយឲ្យលោកបោកបានហ្នឹងលោកហ៎លោកឲ្យលោកលោកឲ្យលោកខ្មែរនឹងល្ងងណាស់ហីហ៎ខ្មែរនឹងគេអត់ហ៊ានទេអីអាបើខ្មែរណាល្ងងអើមានតែពួកអាស៊ីណន ពួកអកសលណាពួកអមុតចន្ទាពួកអាម៉ៅមនីវ៉ាន់អីហ្នឹងអាហ្នឹងវាជាឆ្កែរបស់ហ៊ុនសែនវាវាមិនមែនវាមិនដឹងទេវាដឹងតែទាំងអស់បើវាធ្វើវាមិនដឹងទៅណាវាធ្វើជាមិនដឹងទៅវាដឹងតាវាចេះតាវាមិនមែនភ្លើណាពួកអាហ្នឹងពួកអាមុតចន្ទាមីសវណ្ណរាអាហ៊ុនកសលអាយឹមស៊ីណនអីវាដឹងតា វាដឹងថាអានឹងវាជាលបែងទៅវាមិនមែនមិនដឹងទេប៉ុន្តែវាចង់មកប្រជាពលរដ្ឋពួកអានឹងវាចូលរួមមើលងាយប្រជាពលរដ្ឋខ្មែរយកតែមែនតែនវាចូលរួមពីព្រោះវាយកលុយពីហ៊ុនសែនហើយវាត្រូវតែចូលរួមហើយបើវាមិនចូលរួមវាអត់មានអីច្រំអញ្ចឹងវាត្រូវតែចូលរួមអញ្ចឹងរឿងហ្នឹងណារឿងហ្នឹងដែលខ្ញុំថាជារឿងបៃលុកបៃឡោ ឥឡូវហ្នឹងគេញែកបាក់នឹងគេគេគេគេព្យាយាមបំបែកសំណុំរឿងហ្នឹងឲ្យទៅជាពីរហ្នឹងវាបំបែកអត់ទាន់បានបំបែកទៅប្រជាពលរដ្ឋគេដឹងគេដឹងដូចខ្ញុំនិយាយមិញអញ្ចឹងប្រជាពលរដ្ឋគេនឹងដាក់សំណួរថាចុះបើបំបែកសំណុំរឿងនឹងជាពីររឿងបាក់ផ្សេងរឿងមនុស្សផ្សឹងអញ្ចឹងមានន័យថាបាក់នឹងទៅរំលោភម៉ែពួកអតឡាការនោះបានវារំលាយបាក់វាគ្រាន់តែជាឈ្មោះតាបាទ បៈវាគ្រាន់តែជាឈ្មោះបៈវាគ្រាន់តែជាផ្លាកបៈវាគ្រាន់តែជាទីស្នាក់ការស្នាក់ការហ្នឹងក៏មិនប្រកាសតបៈដែរផ្ទះហ្នឹងក៏មិនប្រកាសតបៈដែរតាមពិតពាក្យថាគណៈបកនយោបាយហ្នឹងមិនមែននៅត្រង់ស្នាក់ការមិនមែននៅត្រង់ផ្លាកទេគ្រាន់តែជានាមស័ព្ទជានាមធម៌មួយដែលគេសន្មត់ហៅថាវាជាគណៈបកគណៈបកតាហើយចុះបើមានច្បាប់ណាទៅ រំលាយនាមធរមានតែច្បាប់ណែហ៊ុនសែនទៅរំលាយនាមធរច្បាប់អាចំគួតច្បាប់ស្អីអាទៅរំលាយនាមធរអញវាមិនដែលច្បាប់ជារូបធរហើយនិយាយរួមទៅរំលាយវាមិនមែនផងវាខុសការពិតពីព្រោះឈ្មោះវាមិនដែលទៅរំលោភគេទេ មានបុគ្គលតោះទៅរំលោភគេបាទឧបមាតើបើបុគ្គលកម្មសខាទៅសន្តិភាពជាមួយរដ្ឋបរទេសបើគណៈបកសង្គ្រោះជាតិថ្នាក់ដឹកនាំមួយចំនួនទៅសន្តិភាពអានឹងរឿងផ្សេងហើយបកដែរចេះទៅសន្តិភាពស្អីគ្រាន់តែមនុស្សយកឈ្មោះបកនឹងទៅសន្តិភាពឧបមាអានឹងបានវាត្រូវអញ្ចឹងការបែងចែកសំណុំរឿងជាពីរហ្នឹងវាទៅអត់រួចវាទៅអត់រួចបងប្អូន ទៅអារួចវាមិនដឹងទៅអាម៉េចបងប្អូនអើយទៅអាម៉េចប្រជាពលរដ្ឋខ្មែរហងៃមិនមែនស៊ីបាយនឹងតឡោកដូចពីមុនទៀតទេណាណាប្រជាពលរដ្ឋឥឡូវគេមាន ការយល់ដឹងច្រើនណាអឺប្រជាពលរដ្ឋឥឡូវ នឹងគេមានការចេះដឹងច្រើនគេមិនស៊ីបាយនឹងត្រឡោកឲ្យវាបោកបានតាមចិត្តណាងាប់ហើយហើយដល់ពេលគេជេរទៅដល់ពេលឯងបោកគេដល់ពេលគេដឹងតែឯងបោកគេគេជេរទៅគេសិតតែតាំងខ្លួនគេ ធ្វើជាមនុស្សត្រូវមានក្រមសីលធម៌ក្នុងនាមយើងជាខ្មែរដូចគ្នា កុំឆ្លោះគ្នាកុំប្រកាន់គ្នាញ៉េគេគេនិយាយចឹងណា ខ្ញុំថាយីវាចេះកុំឲ្យគេឆ្លោះគ្នា វាចេះកុំឲ្យគេប្រកាន់គ្នាវាចេះកុំឲ្យគេមានសិលឲ្យ មានអសិលធម៌បើណាវាបោកគេមកប្រទេស បោកទំនុកចិត្តគេមកប្រទេសសួរថាអានឹងសិលធម៌វាដែរគ្រាន់តែវាអត់ជេរប៉ុន្តែវាបោកគេបងប្អូនមនុស្សបោកឆន្ទៈពលរដ្ឋណា មនុស្សនឹងមានទោសធ្ងន់ជាងអ្វីអ្វីទាំងអស់មែនទេមនុស្សទៅលួចម៉ូតូគេគួរលើកលែងមនុស្សទៅលួចលុយគេគួរលើកលែងមនុស្សទៅលួចខោគេគួរលើកលែងប៉ុន្តែមនុស្សដែលមិនគួរលើកលែងគឺអាមនុស្សលួចបេះដូងគេហើយបំផ្លាញបេះដូងគេចោលណាបំផ្លាញបេះដូងគេចោល អានឹងហើយគឺជាគឺជាអ្វីដែលมันគួរលើកលែងឲ្យវាទេពួកអានេះនោះព្រោះវាចូលដៃជាមួយអ្នកដែលចង់រំលាយយើងហើយទៅលើកលែងឲ្យវាអាម៉េចហើយបងប្អូនហើយបើបងប្អូនលើកលែងឲ្យវាម្ដងថ្ងៃក្រោយវាបោកទៀតលើកលែងឲ្យម្ដងទៀតថ្ងៃក្រោយវាបោកទៀតវាបោកយើងរហូត ណាវាបោកយើងរហូតហើយវារស់នៅសុខជាមួយនឹងអាជនចង់បំផ្លាញអ្នកប្រជាធិបតេយ្យហើយយើងយើងនេះចេះតែរងគ្រោះទៅដោយសារតែយើងចាញ់បោកវាអញ្ចឹងវាបន្តអវបធរបោកនឹងតទៅទៀតអញ្ចឹងកុំឲ្យវាបោកឲ្យវាបោកបានម្ដងបានហើយកុំឲ្យវាបោកបានពីរដងហ៎បងប្អូនណាខ្ញុំនិយាយដោយត្រង់ បើគ្មានការសហការពីលោកកឹមសុខារំលាយគណៈបកសង្គ្រោះជាតិទេណាខ្ញុំប្រាប់ទៅខ្ញុំអត់មានតំណែងឲ្យថ្នាក់ដឹកនាំនៅក្រៅប្រទេសទេប៉ុន្តែខ្ញុំនិយាយដោយត្រង់ខ្ញុំនិយាយដោយត្រង់ណាបើគ្មានការសហការពីលោកកឹមសុខាទេណាគណៈបកសង្គ្រោះជាតិមិនអាចគេរំលាយបានជាដាច់ខាត100% ខ្ញុំធានាហើយបើទោះជាគេរំលាយវិបត្តិនយោបាយហ៊ុនសែនរឹតតែធ្ងន់ធ្ងរទៅធ្ងន់ធ្ងរទៅប៉ុន្តែរាល់ថ្ងៃហ្នឹងអាលបែងនៅក្នុងផ្លូវតឡាការហ្នឹងណាលបែងហ្នឹងគឺលបែងកំពុងតែធ្វើបំបាក់ណាលបែងហ្នឹងកំពុងតែបំបាក់ស្មារតីពួកបរទេស បងប្អូនយល់ទេពជាពេលកាន់តែយូរបរទេសបរទេសកាន់តែមិនទាន់ហ៊ានដាក់សម្ពាធអីឲ្យធ្ងន់ធ្ងរទៅហ៊ុនសែនទេព្រោះកម្មសខាគឺជាឧបករណ៍ដែលធ្វើឲ្យដែលធ្វើឲ្យបរទេសនៅតាមដានរឿងហ្នឹងអញ្ចឹងបរទេសកាលណាបងបងប្អូនត្រូវយល់ចេះ បងប្អូនត្រូវយកតាមខ្ញុំតាមខ្ញុំបើសិនណាជាគេកាត់ឲ្យហ៊ុនគេកាត់ឲ្យកម្មសខាចាញ់សារភាពទោសឧបមាថាឥឡូវយើងឃើញហើយបរិជ្ជអញ្ញាបរិជ្ជអញ្ញាអាយកាអមតឡាការនឹងគេថាបើចង់ឲ្យកម្មសខារួចទោសមានរឿងតែពីរចំណុចទេទី1កម្មសខានឹងងាប់ អានឹងយោងតាមគីតិចវានិយាយវាប្រមាថជីវិតកម្មសខាទី1កម្មសខាងាប់ទី2កម្មសខានឹងសារភាពកំហុសឥឡូវបងប្អូនរឿងចេះបើសិនណាជាបើសិនណាជាកម្មសខានឹងសារភាពកំហុសទទួលកំហុស គំនាបអន្តរជាតិរបស់ហ៊ុនសែនក៏នៅតែបន្តហើយកម្មសខាខ្លួនឯងផ្ទាល់អស់ច្រោះដើរបដ ாய் អស់ច្រោះដើរអញ្ចឹងកម្មសខាធ្វើនយោបាយការទូតនៅក្រៅប្រទេសលែងមានអ្នកណាជឿកម្មសខាបងបូហ្វាចេនឡាលោកពូកសោប៉ែនអត់មានណាជឿកម្មសខាទេហើយអន្តរជាតិ ជាពិសេសសហរដ្ឋអាមេរិក និងបណ្ដាប្រទេសដទៃដទៃឈប់លវីលវល់ជាមួយកឹមសខាជារៀងរហូតទៅអើយព្រោះកាលណាបើកឹមសខាគាត់សារភាពកំហុសមានន័យថាគាត់ទទួលស្គាល់ថាអាមេរិកពិតជានៅពីក្រោយខ្នងគាត់មែនអញ្ចឹងអាមេរិកនឹងជាប់ទោសធ្ងន់ណាស់រឿងហ្នឹងធ្ងន់ណាស់កាលណាកាលណាបើបើកឹមសខាសារភាពថាអឺបើកឹមសខាប្រភ្លឺហើយចូលដៃជាមួយហ៊ុនសែននៅអាចំណុចនឹងមួយទៀតណា កឹមសខាហ៊ាន តែចូលដៃជាមួយហ៊ុនសែនរំលាយគណៈបកសង្គ្រោះជាតិទេតែកឹមសខាមិនហ៊ានចូលដៃជាមួយហ៊ុនសែនសារភាពទទួលទោសថាខ្លួនឯងជាជនក្បត់ជាតិមានអាមេរិកនៅពីក្រោយខ្នងឯងកឹមសខាកំពុងតែគិតថាតើតើគាត់គួរតែសារភាពថាគាត់បានមានបំណងផ្ដួលរំលំ រដ្ឋាភិបាលហើយមានអាមេរិកនៅពីក្រោយខ្នងគាត់មែនដែរឬអត់ មានអាមេរិកនិងអាល្លឺម៉ង់នៅពីក្រោយខ្នងខ្លួនគាត់មែនដែរឬអត់បើកឹមសខាឆ្លើយថាមែនសង្ស័យថាកឹមសខាបើសិនណាជាកឹមសខាឆ្លើយថាមែនទំនាស់រវាងអាមេរិកជាមួយនឹងកម្ពុជាកាន់តែធ្ងន់ធ្ងរទៅធ្ងន់ធ្ងរទៅកឹមសខាខ្លួនឯងនឹងចូលទឹកដីសហរដ្ឋអាមេរិកលែងបាន ចូលទឹកដីអឺរ៉ុបលែងបានសាបមើលមើល បើធ្វើតាមបរិយាអញ្ញាអាយកាអមតឡាការដែលវាប្រាប់ហ្នឹងណាដែលវាប្រាប់ថាឲ្យកម្មសខាសារភាពចំណុចកាលពីថ្ងៃទី25ហ្នឹងកម្មសខាគាត់កំពុងតែសន្តិសង្ស័យគាត់កំពុងអន្ទឺតែកន្លែងហ្នឹងកម្មសខាហ៊ានតែចូលដៃរំលាយបាក់ខ្លួនឯងទេខ្ញុំមើលទៅណាតែកម្មសខាមិនហ៊ានឆ្លើយសារភាពថា ខ្លួនឯងពិតជាបានមានកំណត់ក្បត់អញ្ចឹងឡើយព្រោះកាលណាបើកឹមសកាឆ្លើយដោយខ្ញុំនិយាយដដែលដដែលវាពាក់ព័ន្ធអាសេងអាសាមអាយោអាយ៉ាសហរដ្ឋអាមេរិកដំណោះរមែងកើតមាន ពេលហ្នឹងហ៊ុនសែនយកលេសដែលលោកកឹមសខាឆ្លើយថាអាមេរិកនៅពីក្រោយខ្នងហ្នឹងទៅប្រាប់អន្តរជាតិណាទៅប្រាប់អន្តរជាតិថាអាមេរិក គឺជាអ្នកលូកលាន់កិច្ចការងារផ្ទៃក្នុង របស់កម្ពុជា ធ្វើឲ្យកម្ពុជាចលាចលហ៊ុនសែនអាចទៅប្តឹងអន្តរជាតិអញ្ចឹងសង្គ្រាមនឹងចិននៅពីក្រោយខ្នងរបស់ហ៊ុនសែនហ៊ុនសែនរឿងអីមានហ៊ានប្តឹងអាមេរិកព្រោះចិននៅពីក្រោយខ្នងពេលដែលកម្មសខាសារភាពហើយមិនមែនរឿងមិនមែនរឿងតកម្មសខាមកមុខទេវារឿងធ្លាក់ទៅដល់នយោបាយការបរទេស របស់របស់ខ្មែរយើងហើយវាពាក់ព័ន្ធជាមួយនឹងនយោបាយបច្ចុប្បន្ននៅក្នុងសមុទ្រចិនខាងត្បូងនឹងទៅទៀតរឿងនឹងមិនលេសោយទេណាបងប្អូនចឹងហើយបានជាអាគីតិចជាមួយនឹងអាបរិជអញ្ញាអាយកាអមតឡាការរបស់ហ៊ុនសែនហ្នឹងវាថាជំរឿមាន12ហ្នឹងទេកម្មសខាហើយបើក្រៅពី2ហ្នឹងអត់មានទេ 1គឺកម្មសខាស្លាប់2គឺកម្មសខាសារភាពកំហុសអានឹងតើវាជាផោះតាងហើយវាមានផោះតាងអីដាក់បន្ទុកឲ្យគេសារភាពផោះតាងក្រៅទៅសូមអភ័យទោសលឺទេបងប្អូនណាលឺទេបាទលឺខ្ញុំទេបាទបាទសង្ស័យអត់លឺទេលឺទេបងប្អូនលឺទេ លឺតសេដាក់តលឺតិចមកបងប្អូនសេលឺដាក់ចេះតិចមកតសេលឺតិចមកបាទសារ៉ាសេមលឺឯងសេលឺមួយម៉ាត់មកហេអូខេអូខេអរគុណអរគុណមិញនេះអូខេអរគុណអរគុណបងប្អូនអរគុណខ្ញុំខ្លាចតែចេះខ្លាចតែខ្លាចតែពេលអាអាអាសេវានឹងថ្លោយទៅវាអត់លឺទៀតឥឡូវលឺអូខេឥឡូវយើងបន្តទៀតបងប្អូនណា យើងបន្តទៀតបន្តត្រង់ថាតើសហរដ្ឋអាមេរិកត្រូវគិតយ៉ាងម៉េចនៅពេលដែលកឹមសខាឆ្លើយសារភាពតុលាការរបបហ៊ុនសែនជំរុញឲ្យកឹមសខាឆ្លើយសារភាព ហើយផោះតាងក្រៅតែពីក្រៅតែពីឆ្នាំ2012 យកច្បាប់ឆ្នាំ2017ទៅកាត់ទោសអ្នកប្រព្រឹត្តខុសឆ្នាំ2022 2012អានឹងអានឹងបងប្អូនគិតមើលមើលច្បាប់ស្ដីពីគណៈបកនយោបាយយកមករំលាយបកគេយកអាច្បាប់បង្កើតក្នុងឆ្នាំ2017ទៅរំលាយកំហុស មនុស្សតាំងពីគណៈបកសិទ្ធិមនុស្សមកតាំងពីមជ្ឈមណ្ឌលសិទ្ធិមនុស្សមកកំហុសលោកកឹមសខាទាំងអស់សុទ្ធតែតាំងពីមជ្ឈមណ្ឌលសិទ្ធិមនុស្សទាំងអស់កាលនោះគាត់មិនមែនអ្នកធ្វើនយោបាយណាហេតុអីបានជាវាយកអាច្បាប់ថ្មីដែលវាទៅវិសោធនកម្មរងថ្ងៃហ្នឹងវិសោធនកម្មឆ្នាំ2017ហ្នឹងទៅកាត់ទោសមនុស្សបើយើងនិយាយទៅទៅកាត់ទោសមនុស្សដើមបញ្ញត្តិអានឹងបានថាយីច្បាប់អាចុយអាចុយគោ ច្បាប់អាចុយគោហ្នឹងគឺវាអញ្ចឹងហ្មងណាវិញអញ្ចឹងហើយបើនឹងទីច្បាប់ស្អីពួកអានេះពួកអានេះតើតាតើតាខ្មែរយើងប្រមូលវាឲ្យតើតាខ្មែរយើងប្រមូលវាឲ្យទៅនៅជាមួយអាពរអស់ហ្នឹងអានេះពួកអានេះកន្ទួយមាក់អាចោហើយចាំមើលអាអញយកច្បាប់អាឯងហ្នឹងទៅទុកឲ្យឯងវិញអញប្រាប់ឯងឲ្យ ច្បាប់ឲ្យឯងហ្នឹងអញទុកឲ្យឯងវិញចាំឲ្យឯងស៊ីឯងស៊ីមិនទាន់ឯងងាប់បាត់ទៅអញយកទៅកាត់ឲ្យកូនឯងណាកូនឯងងាប់បាត់អញកាត់ឲ្យចៅឯងអញប្រាប់កាត់ឲ្យចៅឯងទៀតដូចមកអាចោណាបងប្អូនយើងនិយាយដល់ចំណុចហ្នឹងដល់ចំណុចហ្នឹងយើងដឹងណាយើងដឹងថាឥឡូវយើងលេងបាយឡុកបាយឡឥឡូវយើងងាកត្រឡប់ យកអាច្បាប់ហ្នឹងទៅគិតពីរឿងហ៊ុនសែនវិញយកអាច្បាប់ម៉ែវារងថ្ងៃដែលវាកាត់លោកកឹមសុខាហ្នឹងបើវាយកច្បាប់ម៉ែវាហ្នឹងទៅកាត់លោកកឹមសុខាច្បាប់ម៉ែវាហ្នឹងគឺច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីគណៈបញ្ញោបាយនៅឆ្នាំនៅថ្ងៃទី6ខែមិនិនា ឆ្នាំ2017ហ្នឹងយកអាច្បាប់ហ្នឹង ទៅកាត់ទោសអគណៈបកប្រជាជនវិញឥឡូវបងប្អូនសាកល្បងមើលឥឡូវចាប់រាប់ហ៎ អាគណៈបកប្រជាជននឹងវាកើតពីណាមកហើយហ៊ុនសែននឹងជានរណា ហេងសំរិនជានរណា ជាស៊ីមជានរណាហ៎យើជាស៊ីមជានរណាអាពួកគណៈបកប្រជាជននឹងកើតដោយសារអីហ៎កើតឡើងដោយសារអីយួនអ្នកបកើតមែនទេ ហើយម៉ែឪវាម៉ែឪពួកអាគណៈបកប្រជាជននឹងមកពីណា នៅឯណា ហើយយួនជួយវាយ៉ាងម៉េចខ្លះ79យួនបតុកវាយ៉ាងម៉េចខ្លះណា8ជាងយួនបតុកវាយ៉ាងម៉េចខ្លះអីយ៉ាងម៉េចខ្លះសួរវាមើលបងប្អូនហើយបើយកច្បាប់អាសន្តិទ្ធភាពហ្នឹងណាទៅ ដាក់ទោសអាគណៈបកប្រជាជនវិញណាបងប្អូនណាយើងមិនបាញ់និយាយទេហ៊ុនសែនក៏មានទោស ពួកអានេះក្បត់ជាតិដល់ទាំងពូជជាដូនជាតាវាទេណឥឡូវបងប្អូនសាសាកលបងយក យក អាច្បាប់ម៉ែវានឹង ទៅគិតពីរឿងគណៈបកប្រជាជនយកទៅដោះស្រាយនឹងវិញលពូកសប៉ែនលពូសាកគិតមើលយកអាច្បាប់សន្តិទ្ធភាពជាមួយរដ្ឋបរទេស និងអាច្បាប់ស្ដីពីគណៈបកនយោបាយនឹងឯង គ្រាន់តែយកអាផ្លាកមួយដែលវាដាក់រូបហ៊ុនសែនជាមួយនឹងហេងសាមិនរាល់ថ្ងៃហ្នឹងយកតែអាហ្នឹងក៏អាហ្នឹងគឺរំលាយបកប្រជាជននឹងចោលបានដែរមិនបាច់ចាំបាច់យកអីច្រើនទេឥឡូវបងប្អូនទៅមើលវាវិសោធនកម្មមិនអោយគេដាក់រូបកម្មសខាសំរងស៊ីចាប់ដៃគ្នានៅលើផ្លាកវាថារូបបុគ្គលមិនអាចទៅដាក់លើ ផ្លាកគណៈបកបានទេ វាធ្វើវិសោធនកម្មឆ្នាំ2017ហ្នឹងហើយឲ្យគេលុបចោលភ្លាមប៉ុន្តែអាពីរក្បាលកាលនោះអាអារូបត្រីខ3កំប៉ុងគេហៅរូបត្រីខ3កំប៉ុងឥឡូវវាអារូបស្រីអឺត្រីខរូបស្រីត្រីខ2នាក់ឥឡូវហ្នឹងវាមានលុបឯណាបងប្អូនមើលសួរមើលយកតែអានឹងបើតឡាការឯករាជ្យយកតែអានឹងមួយបកប្រជាជនត្រូវរំលាយ រំលាយចោលទាំងពូជឥឡូវបងប្អូនសាមើសាមើវាប្រាប់មិនឲ្យគេដាក់រូបទៅលុបរូបលោកកឹមសខាសំរងស៊ីចេញពីផ្លាកគណៈបកដល់ពេលវាវាដាក់ហ៊ុនសែនហេងសំរិននៅដដែលឥឡូវបងប្អូនគិតមើលមើលអានឹងសំហ៎អានឹងអានឹងសំនឹងយើងសំនឹងយើងខោកពី3កញ្ញទេវាសំហ៎ សមអត់ឥឡូវយើងដាក់សំណួរយើងសមអត់អានេះមិនត្រឹមតែសមខោកទេអានេះនោះហើយដល់ពេលគេថាច្បាប់ម៉ែវាតាំងខឹងគេដល់ពេលគេជេរទៅតាំងខឹងគេហើយបងប្អូនកុំថាខ្ញុំចេះតែនិយាយបងប្អូនចូលនៅក្នុង Google បងប្អូនវាយជាភាសាខ្មែរបងប្អូនវាយថាច្បាប់ស្ដីពីគណៈបកនយោបាយបងប្អូន search ឬក៏ច្បាប់ស្ដីពីវិសោធនកម្មស្ដីពីគណៈបញ្ញោបាយហើយបងប្អូន search ហើយបងប្អូនយកមកអាន ខ្លួនឯងនៅមាត្រា6មាត្រា7ចាស់មាត្រា6ថ្មី2គេហៅ ស្ទួនស្ទួនណាដែលថាថ្មី2ហ្នឹងគឺស្ទួនស្ទួនគេហៅមាត្រា6ស្ទួនអានឹងស្ទួនម្ដង ហើយបើស្ទួនស្ទួនមានន័យថាវាស្ទួន2 2ដងឬក៏យើងហៅឲ្យវាងាយស្រួលកុំហៅស្ទួនស្ទួនយើងហៅថាមេត្រា6 2 6 2ដងមេត្រា6 2ចឹងទៅអានឹងគឺស្ទួនស្ទួនក្នុងភាសាច្បាប់នឹងវានិយាយចឹងបងប្អូនចូលទៅមើលអានុងហើយចូលទៅមើលមេត្រា38ថ្មីបងប្អូនទៅមើលមេត្រា44ថ្មី បងប្អូនចូលទៅមើល ហើយបងប្អូនមើលអាន ច្បាប់ស្ដីពីការលើកផ្លាកអីលើកផ្លាកបងប្អូនអត់ប្របាកខ្ញុំប្រាប់ទេមិនបាច់ប្របាកខ្ញុំប្រាប់បងប្អូនច្រើនទេបងប្អូនវាយអសរខ្មែរវាយអសរខ្មែរចូលនៅក្នុង Google នឹងមាននៅក្នុងនឹងទាំងអស់ហើយបងប្អូនចូលទៅអាន ច្បាប់នឹងខ្លួនឯងទៅមិនបាច់ថាខ្ញុំនឹងចេះតែនិយាយមូលបកាច់ពួក ACPP អាកាជះយួននឹងទេណាច្បាប់វាសម្រាប់តែយកទៅ បំផ្លាញគេប៉ុន្តែវាវាអត់អនុវត្តផងហ្នឹងហើយច្បាប់ស្អីគេអាហ្នឹងអានឹងថោកជាងអាពោតទៀតណាវាសាហាវជាងអាពោតទៀតណាអាពោតណាអាកម្មាពិបាលណាធ្វើខុសក៏វាវាយចោលដែរណាអានេះអត់ទេណាវាយកអាកម្មាពិបាលដែលមានស័កស័កទាំងអស់ហ្នឹងយកមកឲ្យប្រព្រឹត្តខុសឃើញទេយកមកឲ្យចាប់កំហុសយើង ចឹងរឿងដែលយើងត្រូវគិតបំផុតហ្នឹងគឺ អាតឡាការយើងត្រូវកំតិចអាស្ថាប័ននឹងចោលមុនគេ អាតឡាការហ្នឹងណាអាតឡាពិសេសអាតឡាការកម្ពូលអាតឡាការអូតូអាតឡាការអីហ្នឹងនិយាយរួមប្រព័ន្ធតឡាការនឹងត្រូវបំផ្លាញអាប្រព័ន្ធតឡាការនឹងចោលហើយរៀបចំតឡាការសាថ្មីណារៀបចំតឡាការសាថ្មីទាំងអស់អត់ខ្វះទេធនធានមនុស្សធ្វើការងារត្រឹមត្រូវធ្វើការងារល្អ ណាអត់ខ្វះបើសិនណាជាមានការផ្លាស់ប្ដូរត្រូវបដូរអាប្រព័ន្ធតឡាការចោលម៉ាស៊ីននឹងចោលទាំងអស់បដូរឯងចោលទាំងអស់អត់មានត្រូវការទុកឲ្យវានៅទេពួកអាអស់នេះនោះព្រោះឲ្យវានៅទៅស្អីបើវាបើវាលេងសិតតែអញ្ចឹងណាវាលេងសិតតែអញ្ចឹងណាវាលេងសិតតែអញ្ចឹងធ្វើបាបគេដល់ម៉េះចឹងហ៎ហើយបើគេធ្វើបាបម៉ែវាអញ្ចឹងដែរបើគេធ្វើបាបកូនវាអញ្ចឹងដែរវាគិតមិនវិញណា វាមានយល់អាចំណុចនឹងអត់ឆ្ងល់ហើយវាថាវាអនុវត្តច្បាប់វាមានខ្មាស់អៀនអត់វាខ្លាចចុះនរុអត់ក៏ដូចមិនអនុរុអស់ហ្នឹងណាវាក៏ដូចមិនអនុរុអស់ហ្នឹងហើយក៏វាប្រភ្លឺទេពួកវាមិនទៅប្រភ្លឺទេខ្ញុំថាពួកវាមិនប្រភ្លឺទេបងប្អូនចឹងហើយបានអ្នកលេង Facebook ទាំងអស់ហ่าត្រូវរក្សាតិន្នន័យរក្សាតិន្នន័យអាណាគេឈ្មោះ អីបតឡាការអីនេះនឹងយកទុកទាំងអស់ស្គាល់ស្គាល់វានឹងយកឈ្មោះវាទុកទាំងអស់ថ្ងៃណាមួយយកវាទុកមកដុំបងប្អូនអ្នកលេងប្រព័ន្ធសង្គម Facebook នឹងត្រូវយកមុខវាទុកបើយើងមិនយកមុខវាទុកថ្ងៃក្រោយយើងចាំវាទេយើងអត់ចាំទេយកមុខវាទុកអាណាក្លាហានក្លាហានយកយកមុខវាទុកទៅទុកទៅវាគួងតានេះទេវាគ្មានអមតៈទេ យកវាទុកទៅហើយចាំបង្រៀនវាឲ្យវាយកយកលបែងវានឹងទៅឲ្យវាវិញខ្ញុំចូលចិត្តណាស់អញ្ចឹងវាចូលចិត្តប្រើអាលបែងវាធ្វើបាបគេខ្ញុំចូលចិត្តយកអាលបែងវាឲ្យវាវិញដើម្បីអានឹងអានឹងគេហៅបាបកម្មមានពិតធរព្រះលោកថាបាបកម្មមានពិតសាងអីបាននឹងអានឹងអត់ខុសទេបងប្អូនអត់ខុសទេសាងអីបាននឹងសាងអីបាននឹង ណាធ្វើបាបបានបាបធ្វើបុណ្យបានបុណ្យណាសាងគុណបានគុណសាងទោសបានទោសសាងអីបាននឹងនិយាយមួយម៉ាត់សាងអីបាននឹងឲ្យវាសាងអីបាននឹងបងប្អូនណាអញ្ចឹងបានបានខ្ញុំកណ្ណាខ្ញុំ ថាបងប្អូនຕົកទៅរក្សាຕົកទៅអាប្រព័ន្ធ Facebook នឹងពួកអាជើងខ្លាំងជើងខ្លាំងដូចអាផែងវណ្ណៈដូចខាន់សវណ្ណដូចស្អីនេះបងប្អូនចេះតែយកຕົកទៅអឺវីដេអូពួកគេណាសម្ដីពួកគេណាយកຕົកទៅយកຕົកឲ្យអស់ទៅអាចំណុចណានេះគឺថាຕົកគ្រាន់តែយកមកឧបកិច្ចបាទຕົកលេងຕົកនិយាយលេងបាទអានឹងអញ្ចឹង វាអយុត្តិធម៌ឥឡូវយើងនិយាយប៉ណ្ណឹងចុះបើយើង ត្រឡប់មកខាងគណៈបកប្រជាជនវិញណាខ្ញុំប្រាប់គណៈបកប្រជាជន សន្តិទ្ធភាពជាមួយរដ្ឋបរទេសសួរថាមានច្បាប់ណាកាប់ទោសគណៈបកប្រជាជនចូលយើងសួរវា មានទោសមានច្បាប់ឯណារំលាយគណៈបកសង្គ្រោះជាតិដោយចោតកម្មសខាតាំងពីឆ្នាំ2012មកមែនទេសម្រាប់សេរីខ្មែរបាទមិនចឹង ហេលោយូហើយបែឡុងលោយូហើយតាវាអត់មានវាអត់មានច្បាប់គេបកកើតមកហើយគេទៅកាត់ខាងក្រោយច្បាប់គេបកកើតសម្រាប់ទៅកាត់នៅខាងមុខសម្រាប់អនុវត្តនៅខាងមុខហើយយកច្បាប់ដែលទើបតែបកកើតទៅអនុវត្តនៅខាងក្រោយមនុស្សទៅពីខាងក្រោយអឺអាឡុងក៏ចេះធ្វើដែរថ្ងៃក្រោយបើហ៊ុនសែនដួលរលំអញបកកើតច្បាប់ថ្មីមួយដើម្បីកាត់ទោសហ៊ុនសែន ទង្វើហ៊ុនសែនជាឆ្កែយួនតាំងពី79តាំងពីហ៊ុនសែនរត់ទៅចោះចូលជាមួយយួនមកអញរើមកកាត់ទាំងអស់បានអត់អាហ្នឹងហើយធ្វើច្បាប់ឧបមាថាធ្វើបែបឆ្នាំហ្នឹងទៅសើរើរឿងក្តីតាំងពីហ៊ុនសែនយួនចាប់ហ៊ុនសែនអីណានៃហ៊ុនសែនចោះចូលជាមួយយួនហ៊ុនសែនទៅធ្វើខ្មែរក្រហមបាញ់សម្លាប់ខ្មែរហើយលួចតាមន់ខ្មែរមួយក៏កាត់ទោសហ៊ុនសែនដែរឧបមា បើសិនណាជាហ៊ុនសែនធ្វើអញ្ចឹងបានយើងក៏ធ្វើអញ្ចឹងបានដូចគ្នាយើងធ្វើអញ្ចឹងបានដូចគ្នាតា មានរឿងអីធ្វើអត់បាន វាមិនដែលសះម៉ែនណា បកកើតច្បាប់ឆ្នាំ2017ទៅកាត់ទោសមនុស្សមានកំហុសឆ្នាំ2012វាមិនដែលទេអាវាមិនដែលមានក៏ដូចមកអាចចំគួតសំបីតែច្បាប់សាសនាក៏អត់មាន ច្បាប់អាណាចក្រនៅក្រៅប្រទេសក៏អត់មានដែរច្បាប់នៅក្រៅប្រទេសប្រទេសណាគឺទៅទៅទៅទៅកាត់ទោសមនុស្សធ្វើខុសមុនមុនមានច្បាប់មុនមានច្បាប់បងប្អូនគិតមើលមនុស្សធ្វើខុសមុនមានច្បាប់ហើយដល់ពេលច្បាប់ទើបតែបង្កើតឡើងយកអាច្បាប់ហ្នឹងទៅកាត់ទោសមនុស្សដែលធ្វើខុសរួចទៅហើយអានឹងបងប្អូនថាមើលមើលបងប្អូនថាមើលសួរតាពួកអានឹងធ្វើត្រូវអត់អត់ត្រូវទេចឹងហើយបានខ្ញុំនិយាយថា វាជារឿងបៃលុកបៃឡវាជារឿងបៃលុកបៃឡសុទ្ធសាធចឹងសួរតើតើការកាត់ក្តីលោកកឹមសខានឹងវាទៅជាម៉េចហើយលោកកឹមសខាគាត់នឹងឆ្លើយសារភាព ដល់ដំណាក់កាលមួយខ្ញុំជឿថាឥឡូវនឹងលោកកឹមសខាអត់ហ៊ានទេ ប៉ុន្តែដល់ដំណាក់កាលមួយលោកកឹមសុខានឹងឆ្លើយសារភាពថាខ្លួន ពិតជាមានកំហុសប៉ុន្តែកឹមសុខានឹងរកកំហុសហ៊ុនសែនកឹមសុខាចង់ឲ្យហ៊ុនសែននឹងថាដាក់កំហុសផ្សេងមកកុំឲ្យ ដាក់កំហុសសន្តិភាពជាមួយនឹងរដ្ឋបរទេសឲ្យរកកំហុសផ្សេងណាមួយ ដើម្បីដាក់ឲ្យកម្មសខា ដើម្បីឲ្យកម្មសខាទទួលកំហុសហើយសូមឲ្យ ហ៊ុនសែននឹងជួយសុំព្រះមហាក្សត្រលើកលែងទោសគាត់លើកលែងទោសគាត់ដើម្បីឲ្យបានគាត់បោកប្រជារាស្ត្រខ្មែរតទៅទៀតអានឹងគឺចឹង តែបើឲ្យគាត់សារភាពក្នុងបទសន្តិទ្ធភាព ទៅអត់រួចទេហ៊ុនសែនចង់បានឲ្យកម្មសខាឆ្លើយសារភាពព្រោះហ៊ុនសែនចង់បោកកម្មសខាមកក្បាច់ហ្នឹងបើកម្មសខាឆ្លើយងាប់ងាប់ទាំងរស់បងប្អូនខ្ញុំប្រាប់ សារភាពស្មើនឹងងាប់ហ្មងកម្មសខាសារភាពស្មើនឹងងាប់បើមិនជឿខ្ញុំចាំមើលមិនស្រួលហ៊ុនសែនលួចសម្លាប់កម្មសខាចោលហើយចោតដាក់សហរដ្ឋអាមេរិក ពេលដែលលោកកឹមសាពេលដែលលោកកឹមសខាសារភាពរួចហើយពេលដែលលោកកឹមសខាសារភាពរួចហើយថាគាត់នឹងពិតជាបាន មានទោសសន្តិទភាពជាមួយរដ្ឋបរទេស ចង់ព្រមលំហ៊ុនសែនមែនឧបមាលោកកឹមសខាហើយអញ្ចឹងហើយលោកកឹមសខានឹងអត់ទាន់បាន ហ៊ុនសែនលើកលែងទោសឲ្យផងគ្រាន់តែលោកកឹមសុខាឆ្លើយទោសរួចមិនស្រួលចេញមកវិញគេបាញ់សម្លាប់កឹមសុខាតាមផ្លូវហើយហ៊ុនសែនចោទថាអាមេរិកនៅ ពីក្រោយខ្នង នៃអំពើឃាតកម្មនឹងពីព្រោះដោយសារវាបោកប្រជាពលរដ្ឋខ្មែរអានឹងជាការគិតរបស់ខ្ញុំឯណាមិនចោទទេជាការគិតមុនណាជាការគិតមុនមុននឹងរឿងកើតឡើងខ្ញុំគ្រាន់តែចង់ប្រាប់កឹមសុខាថា ពេលដែលកម្មសខាឯងឆោចសារភាពនៅក្នុងផ្លូវតុលាការហើយគ្រាន់តែចេញមកហ្នឹងមិនស្រួលមាន គេលួចបាញ់សម្លាប់ចោលនៅ ក្នុងឡានដល់ពេលគេបាញ់សម្លាប់ចោលហើយគេរកវិធីធ្វើម៉េចចោតប្រទេសដែលពាក់ព័ន្ធកាលណាអញ្ចេះខ្ញុំចង់ប្រាប់ថាអញ្ចឹងបើកម្មសខាឆ្លើយសារភាពថាគាត់ពិតជាបាន មានទោសចង់ក្បត់ហើយមាន ជួនបរទេសនៅពីក្រោយខ្នងមែន គាត់បានសារភាពនៅក្នុងតឡាការឲ្យអស់តឡាការមានផោះតាំងកម្មសខាមានផោះតាំងមានកសែតមានអីវីដេអូមានអីទាំងអស់មានទាំងអស់អញ្ចឹងអ្នកណាដែល នៅ ពេលដែលកម្មសខាងាប់អ្នកណាដែលទទួលខុសត្រូវខ្ពស់ជាងគេបងប្អូនគឺប្រទេសដែលជួយដែលដែលកម្មសខាសារភាពថានៅ ពីក្រោយខ្នងហើយហ៊ុនសែននឹងនិយាយដូច ដូចកែមលៃចឹងវានឹងចោតប្រកាន់ដោយរឿងកែមលៃវាសម្រាប់ខ្លួនវាវាចោតថាវាចោតថាលោកសំរងស៊ីអ្នកសម្រាប់ណែលោកបណ្ឌិតកែមលៃវាសម្រាប់ខ្លួនវាសោះហ្នឹងណាវាចោតគេវាថាវាវាដាក់សំណួរសួរថាតើកែមលៃស្លាប់អ្នកណាចំណេញហើយអ្នកណាខាត វាថាវាអ្នកខាតហើយថាយើងនឹងវាអ្នកចំណេញវាថាអ្នកណាដែលចំណេញ អ្នកនឹងហើយគឺជាអ្នកសម្លាប់កែមលីអញ្ចឹងពេលដែលកម្មសខាឆ្លើយហើយលោកពូកសប៉ែនពេលដែលពេលដែលពេលដែលកម្មសខាសារភាពហើយគេបាញ់សម្លាប់លោកកម្មសខាតើអ្នកណាជាអ្នកបាញ់សម្លាប់លោកកម្មសខា វាថាអាមេរិកពីព្រោះអីកម្មសខាឆ្លោយតម្លាក់កំហុសទៅអាមេរិក សារភាព ទៅអាមេរិកសារភាពទៅអាម៉ង់ថាមានប្រទេសនៅពីក្រោយខ្នង ចោតអាមេរិកចិនជួយហ៊ុនសែនផឹងចិនជួយហ៊ុនសែនផឹងប្តឹងទៅលើឆាកអន្តរជាតិប្តឹងរឿងទំមញញញៃពេញនឹងទាំងអស់ត្រឡប់តលិនពេញនឹងទាំងអស់ដូច្នេះខ្ញុំគាត់ទៅប្រាប់កឹមសុខាកឹមសុខាឯងហ៊ានតែសារភាពដូចបាញ់ក្បាលសម្រាប់ខ្លួនឯងចឹងខ្ញុំប្រាប់ទៅពួកអាគុំពួកអាគុំនេះលោកកឹមសុខាឯងត្រូវដឹងឲ្យច្បាស់ទៅ គេចង់បោកកឹមសខាឯងនឹងអាបរិជអញ្ញាអាយកាអមតឡាការនឹងវាចង់ឲ្យកឹមសខាឯងត្រូវគេបាញ់សម្លាប់ចោលទេបានជាវាឲ្យសារភាពនឹងហើយបើកឹមសខាឯងប្រភ្លើព្រោះកឹមសខាមិនមែនមេបាក់ខ្ញុំទេខ្ញុំនិយាយចឹងខ្ញុំគ្រាន់តែឲ្យយោបល់គាត់ទេបើកឹមសខាឯងប្រភ្លើកឹមសខាឯងទៅទៅសារភាពកឹមសខាឯងអាចប្រឡាក់ច្បាក់ហើយ បើមិនជឿសម្ដេចដេជោឡុងទេនេះទៅខ្ញុំប្រាប់នេះដើម្បីឲ្យកម្មសខាឯងរួចខ្លួនសុកចិត្តដេកសោធរនៅ ក្នុងផ្ទះ4ឆ្នាំទៀតទៅកុំឆ្លើយសារភាពអីណាដេក4ឆ្នាំទៀតទៅ ហើយឈប់ចូលទៅសវនាការរអាច់ទៅអើយទៅលេងលបែងអី អីអីឲ្យគេចំណាប់អារម្មណ៍ស្អីជាមួយនឹងកឹមសខាអើយ លោកកឹមសខា លោកឯងកាន់តលេងលោកឯងកាន់តអន់ហ៊ុនសែនវាអន់រួចទៅហើយហ៊ុនសែនវាអន់រួចទៅហើយវាមិនខ្លាចអន់ទៀតទេក៏ប៉ុន្តែលោកឯងទៅលេងច្បាប់ជាមួយវាហ្នឹងដំបងលោកឯងថាអឺលោកឯងថារឿងយោបាយណាចង់ស្រល់ លោកឯងថាជារឿងនយោបាយដល់ពេលដល់ពេលក្រោយមកលោកឯងថាចង់តស៊ូផ្នែកផ្លូវច្បាប់ហើយឥឡូវអត់ហ៊ានទទួលស្គាល់ថាខ្លួនឯងប្រធានបកទៀតអើឲ្យចូលមិនចឹងអាទទួលស្គាល់អាម៉េចបើគាត់ចូលដៃមលាយបាក់ខ្លួនគាត់ហ្នឹងអារឿងបាក់ផ្សេងដែលគាត់ចូលដៃមលាយបាក់ហើយគាត់មិនហ៊ានទទួលស្គាល់ថាគាត់ប្រធានបាក់ បើគាត់ទទួលស្គាល់តែខ្លួនគាត់ប្រធានបកបើគាត់រួចខ្លួនបកនឹងរួចខ្លួនដែរតែបើគាត់ដកខ្លួនចេញពីប្រធានបកបើគាត់រួចខ្លួនបកនឹងនៅតែងាប់អញ្ចឹងហើយគាត់ធ្វើម៉េចឲ្យហ៊ុនសែនបំបែកបកនឹងគាត់ឲ្យចេញពីគ្នាហើយដើម្បីបំបែករឿងហ្នឹងវាតតពឹងទៅលើអាតឡាការចុយម៉ែវាហ្នឹងហើយវាពឹងទៅលើណែនឹងអាប្រព័ន្ធឃោសនាចោលមកសៀតពួកវាហ្នឹងណាដើម្បីបំបែកញែកកម្មសខានឹងបៈហ្នឹងឲ្យដាច់ចេញពីគ្នា ព្រោះកាលណាបើដោះលែងប៉ាបើសិនណាជាដោះលែងកម្មសខាគឺប៉ាអពៈពណ៌នេះប៉ាគេមលាយនៅតែមលាយប៉ាសង្គ្រោះជាតិណាឆន្ទៈប្រជាបរដ្ឋជាងកលានគរនឹងគេរំលាយនៅតែរំលាយហើយកម្មសខារួយខ្លួននេះរាល់ថ្ងៃហ្នឹងវាចង់លេងលបាយហ្នឹងប៉ុន្តែវាលេងហើយវាលេងតាំងពីចេញពីក្នុងគុកមកវាលេងអាហ្នឹងហើយដំណាក់កាលទី2ហ្នឹងហើយ វាលេងអាហ្នឹងហើយនាំគ្នាលេងអាហ្នឹងប៉ុន្តែលេងទៅរួចប្រជាជនខ្មែរឲ្យតែងើបឡើងពងដោយអាឡែងមានរូបមួយដែលគេដាក់រូបគេដាក់ហ៊ុនសែននៅក្នុងត្បាល់ហើយមានបរោះ2 3នាក់គេមានអាឡែងអាញួរធំធំហ៎ពេលដែលហ៊ុនសែនងើបមកអាមួយដាក់ផឹងងើបមកអាមួយទៀតដាក់ផឹងងើបមួយអាមួយដាក់ផឹងងើបមួយអាមួយដាក់ផឹងដល់ពេលអញ្ចឹងមិនដឹងងើបអាម៉េចបើងើបមកគេដឹងមើកមកគេដឹងណា ងើបមកគេដឹងកាឡាងើបមកគេដឹងកាឡាគេដឹងទាំងអស់ឥឡូវធ្វើម៉េចឥឡូវហ្នឹងឥឡូវហ្នឹងទៅមុខមិនរួចទៅក្រោយមិនរួចគាំងគាំងតែមកទៅទៅតតែចំណេញបើទៅមិនចំណេញទៅធ្វើអីណាទៅតតែបានប្រយោជន៍បើទៅមិនបានប្រយោជន៍ទៅធ្វើអីកឹមសខាក៏គិតចឹងហ៊ុនសែនក៏គិតចឹងហ៊ុនសែនក៏គិតចឹងហើយដល់ពេលចឹងមិនដឹងធ្វើម៉េចទេអញហើយអញអញគិតមិនទៅណោះ អឺអញគិតមិនទៅបងបងបងអញគិតមិនទៅអញ្ចឹងរឿងរឿងលោកកឹមសខានេះណាបាទរឿងលោកកឹមសខានេះណា ជារឿងមួយដែលគួរឲ្យបងប្អូន ពិចារណាឲ្យកុំទៅខ្វល់ខ្វាយបើលោកកឹមសខាជឿខ្ញុំណាជឿសម្ដីខ្ញុំណា ខ្ញុំថាដេកអានសភៅ4ឆ្នាំទៀតចំណេះដឹងកើនឡើងប៉ុន្តែខ្ញុំខ្លាចថាលោកកឹមសខានឹងគាត់នឹកឃើញស្រីក្មេងៗគាត់នៅជាមួយគាត់នៅមួយពុនគាត់យូរគាត់នៅមួយពុនគាត់យូរដែរអើយដដែលដដែលអញដូចសាំដល់អញចង់បានដើកល្អល្អជាងនឹងអីគីឡូគាត់អីអញ្ចឹងអីចង់បានដើកថ្មីថ្មីអីល្អល្អអីស្រីម៉ាយស្រីមុំអី អត់ចង់បានអីចឹងអាហ្នឹងអាហ្នឹងគាត់ថាអញត្រូវតែពឹងលឿនរឿងហ្នឹងធ្វើម៉េចឲ្យបានអើបើគេស្អប់បន្តិចបន្តួចចាំកែតាមក្រោយទៅអញ្ចឹងទៅអាហ្នឹងខ្ញុំក៏មិនដឹងថាម៉េចដែរប៉ុន្តែខ្ញុំប្រាប់ទៅហ៊ុនសែនមិនទៅប្រភ្លើទេណាងួនសឿញឹកប៊ុនឆៃអ្នកដែលហ៊ុនសែនមូលកទាំងអស់ហ៊ុនសែនសិតតែយកហ៊ុនសែនណា មិនមែនត្រឹមតែយកដៃទះក៏ភ្លៀងទេហ៊ុនសែនយកជើងទាត់ហ៊ុនសែនមិនត្រឹមតែយកជើងទាត់អ្នកនយោបាយដែលចោះចូលជាមួយគាត់ទេ គឺអ្នកចោះចូលជាមួយគាត់ត្រូវតែនៅក្រោមបាតជើងរបស់គាត់ជានិច្ចដូច្នេះគាត់មិនផ្ដល់ឱកាសឲ្យអ្នកដែលចោះចូលជាមួយគាត់នឹងរកស៊ីជាមួយគាត់ចំណេញហើយដោយ មិនคล้ายទៅជាកញ្ញាដាច់ថ្លៃរបស់គាត់ទេហ៊ុនសែន គឺមិនខុសពីឆាវឆាវប្រមាណនេះអូហ៊ុនសែនខ្លាំងជាងឆាវឆាវទៀតឆាវឆាវអាចផ្ដល់ឱកាសឲ្យសត្រូវរបស់ខ្លួនដោយសារតែស្រឡាញ់សមត្ថភាពផ្ដល់ឱកាសឲ្យសត្រូវរបស់ខ្លួន ទៅរកម្ចាស់ថ្មីប៉ុន្តែហ៊ុនសែនណាគឺសាហាវជាងឆាវឆាវនៅក្នុងរឿងកុនចិនទៀតខ្ញុំប្រាប់ទៅពួកងួនសឿជាឧទាហរណ៍ក្រមព្រះជាឧទាហរណ៍ណា ក្រមព្រះជាឧទាហរណ៍ញឹកប៊ុនឆៃជាឧទាហរណ៍មនុស្សមួយចំនួនទៀតដែលចោះចូលជាមួយហ៊ុនសែនដែលព្រមចោះចាញ់ជាមួយហ៊ុនសែនហើយហ៊ុនសែនបាញ់ក្បាលសម្លាប់ចោលសំបីតាកូនធរហ៊ុនសែនស្អីឈ្មោះអាអីមួយអាអីមួយដែលកូនធរហ៊ុនសែនណាអាពតដែលចោះចូលដបងជាមួយហ៊ុនសែននោះអាគាត់នោះចេញមកដបងអូខ្ញុំលឺសំដីនិយាយអីឈ្មោះអីទេខ្ញុំភ្លេចទៅខ្ញុំចាំឈ្មោះគាត់នោះ អឺដែលឥឡូវភ្លេចទៅអឺគាត់ត្រូវគេបាញ់សម្លាប់ចោលនៅពេជ្រនិលហ៊ុនសែនបាញ់សម្លាប់ចោលនៅពេជ្រនិលណាសំបី តហុកឡងឌីតឡងហ៊ុនសែនក៏ហ៊ុនសែនដាក់ក្របបែកកំតិចអត់ធំភាកចាក់សម្រាប់ហុកឡងឌីចោលដែររឿងអីនឹងឲ្យភុនភាពបាទភុនភាពបាទភុនភាពខ្មែរក៏ភាភុនភាពបាទភុនភាពរឿងអីដែល បាទអរគុណបងហុយបងហុយហៀងអឺភុនភាពកូនធរហ៊ុនសែនណាភុនភាពហ៊ុនសែនប្រើគេឲ្យទៅពាត់បាញ់សម្លាប់ចោលនៅពេជ្រនិលណាខ្ញុំប្រាប់ទៅឲ្យបាញ់សម្លាប់ចោលនៅពេជ្រនិលដូចខ្មៅឆ្កែឆ្មៅឆ្មាអញ្ចឹងខ្ញុំប្រាប់រហូតដល់សាកសពឃើញផងរហូតដល់សាកសមឃើញផងអានឹងហ៊ុនសែនពីមុនប៉ុន្តែហ៊ុនសែនឥឡូវមិនអញ្ចឹងទេមិនបាញ់សម្លាប់ចោលអញ្ចឹងពេកទេ ហ៊ុនសែនឥឡូវនេះត្រូវយកឯងមកជន់ក្រមបាត់ជើងគាត់អញ្ចឹងញឹកប៊ុនឆៃយកឯងទៅដាក់គុកណាឯងត្រូវតែដាក់គុកឯងមុននឹងចុះចូលហើយឯងត្រូវតែចូលគុកសិនឯងត្រូវតែលូនក្រមពងអញសិនមុននឹងចុះចូលជាមួយអញគ្មានការចុះចូលណាមិនលូនក្រមពងហ៊ុនសែនសំបីតាអាស៊ីណនអាក្មេងក្មេងឈាមឆ្កែមួយចំនួនដែលទៅនេះអាស៊ីណននេះដែលទៅក៏វាឆ្លងកាត់ លូនតាមក្រមប៉ងហ៊ុនសែនដែរអ្នកនយោបាយមួយចំនួនទៅធ្វើនយោបាយក្នុងស្រុកក៏សិតតែលូនក្រមប៉ងហ៊ុនសែនដែរអានឹងវាថោកប៉ុណ្ណាទៅបងប្អូនហើយមនុស្សអញ្ចឹងអញ្ចឹងមនុស្សដែលលូនក្រមបាតជើងហ៊ុនសែនបងប្អូនយកមនុស្សនឹងឲ្យទៅឈ្នះហ៊ុនសែនមិនកើតហ៊ុនសែនបដោយឲ្យមនុស្សដែលលូនក្រមពើងហ៊ុនសែននឹងទៅឈ្នះហ៊ុនសែនកើតទេខ្ញុំសួរបើបងប្អូនជាហ៊ុនសែនបើបងប្អូនជាហ៊ុនសែន ឲ្យមនុស្សដែលធ្លាប់លូនក្រោមជើងយើង ទៅឈ្នះយើងរួចទេអត់ទេយើងអត់ផ្ដល់ឱកាសឲ្យសត្រូវយើងឈ្នះយើងបានទេពីព្រោះសត្រូវយើងឈ្នះយើង បាន វានឹងបង្ខំយើងឲ្យលូនក្រោមបាតយើងវាវិញណែត្រូវយល់អាចំណុចនឹងត្រូវយល់ឲ្យច្បាស់ហ៊ុនសែនគាត់យល់ច្បាស់ណាស់មុននឹងគេឲ្យគេលូនក្រោមបាតជើងគាត់គាត់មិនទុកឱកាសឲ្យគេឈ្នះដើម្បីបញ្ជាឲ្យគាត់លូនក្រោមបាតជើងគេ សងសឹក ឲ្យគេសងសឹកគាត់ទេដាច់ខាតដាច់ខាតគាត់មិនទុកអានឹងឲ្យធ្វើអញ្ចឹងទេ អានឹងគឺដាច់ខាតអញ្ចឹងហើយបានខ្ញុំប្រាប់ទៅបងប្អូនខ្ញុំប្រាប់ទៅបងប្អូនទាំងអស់គ្នាថាបងប្អូនអ្នកមើលនៅក្នុងនឹងប្រមាណខ្ញុំមិនក៏កាំងនៅត្រឹម128ខ្ញុំកាំងស្ដោកនៅនឹងនៅក្នុងនឹងបងប្អូនមើលប្រមាណអ្នក ព្រោះเพจនេះខ្ញុំមិនសូវបានផ្សាយទេเพจនេះយូរយូរផ្សាយម្ដងបាទផ្សាយមិននឹងចុចច្រឡំเพจទៀតណាចុចច្រឡំเพจថាផ្សាយเพจថ្មី មិនផ្សេងថ្មី ថ្មីចាស់នរោដមរានរិទ្ធគ្រោះថ្នាក់ស្រាចរមិនមែនជារឿងអូ300អ្នកជាងអរគុណអរគុណបងប្អូនអូខេអរគុណអរគុណណា ព្រោះនៅនេះវាជាប់នៅឆ្កឹងតាំងតែពីនេះមកជាប់នៅ128ជាប់ឆ្កឹងនៅនឹងអញ្ចឹងរឿងដែលកាត់ក្តីលោកកឹមសុខានឹងរឿងកាត់ក្តីលោកកឹមសុខានឹងណាខ្ញុំប្រាប់ជារឿងបៃលុកបៃឡគ្រាន់តែតេអន្តរជាតិដើម្បីឲ្យអន្តរជាតិចាប់អារម្មណ៍ឈប់អាលដាក់ទុនកម្មបងឆោមយងឈប់អាលឲ្យដាក់ទុនកម្មហ៊ុនសែនអញ្ចឹង អន្តរជាតិគេចាំមើលថាតើរឿងក្តីលោកកម្មសខានឹងដល់ណាហើយអញ្ចឹងគេពយាពេលដាក់ទនកម្មហ៊ុនសែនឲ្យខ្លាំងនឹងគឺដោយសារតែលោកកឹមសខានឹងនៅតបថាំងបកាសេនថោននៅលេងលបែងក្តីក្តាន់អីជាមួយគេនឹងចេះតែបយាអញ្ចឹងទៅប្លាប្លាប្លាប្លាប្លាប្លាប្លាអញ្ចឹងទៅហើយហ៊ុនសែនដើម្បី ទប់ទល់យកកឹមសខានឹងឲ្យធ្វើនយោបាយការទូតផ្លាផ្លាជាមួយអាមេរិកទៅផ្លាផ្លាជាមួយជប៉ុនទៅ ផ្លាផ្លាជាមួយអង់គ្លេសទៅផ្លាផ្លាជាមួយនេះទៅហើយចេះតែអីទេអីទេលោកអឺរ៉ុបឯងកុំបបាក់អីឥឡូវខ្ញុំក៏ហួរនៅបានស្រួលដែរខ្ញុំអាចជួបលោកបាន ខ្ញុំក៏រដ្ឋាភិបាលនឹងមិនហិតបន្ទឹងខ្ញុំប្រមាណដែរគេដាក់បំរាមខ្ញុំថាមិនឲ្យខ្ញុំនិយាយពីរឿងនយោបាយប៉ុន្តែខ្ញុំអាចទូត ជួបទូតបាននឹងឥឡូវនឹងនិយាយយោបាយចេញមុខចេញមាត់ឥឡូវបំរាមតឡាការនឹងតឡាការនឹងលែងដាក់ទោសពីរឿងអាបំរាម3ចំណុចនឹងទៅទៀតហេអាពេលគេឃុំខ្លួនលោកកឹមសខា គេមានបំរាម3ចំណុចមិនអញ្ចឹងហ៎បងប្អូនគេមានបំរាម3ចំណុចហ៎ហើយអាបំរាមទាំងអស់នោះឥឡូវបំពេញទាំងអស់ ហើយអាតាឡាការហ្នឹងគេធ្វើមិនដឹងយើគេធ្វើដល់ដឹងរឿងកន្ទុយម៉ែអាឆ្កែពួកអាឆ្កែឯងនេះអញមិនចង់ហៅឯងតាឡាការតាឡាការវាមានន័យទេអញហៅថាពួកអាឆ្កែអង្គេស៊ីហើយតាឡាការវាវាល្អវាល្អពេកអាវាល្អពេកសិតតែជិញ្ជីងយុទ្ធធរយុទ្ធធរពងឯងស្អីអាណាមកនៅជិញ្ជីងយុទ្ធធរអាចស្អីទេនិយាយត្រង់ចេះតែមកទៅក្នុងនាមខ្ញុំជាខ្មែរម្នាក់ ខ្ញុំនិយាយចឹងត្រង់ត្រង់ចឹងឲ្យអាចឲ្យនោមចឹងណាឲ្យអាចឲ្យនោមចឹងខ្ញុំនិយាយចឹងឯងព្រោះវាថោកអំពើរបស់ពួកវាវាថោកជាងសម្ដីខ្ញុំទៅទៀតនោះសម្ដីខ្ញុំប៉ុណ្ណឹងមានតែថោកអីដូចទង្វើពួកវាសម្ដីខ្ញុំមិនធ្វើឲ្យវាជ្រុះហូរមកតសៃផងប៉ុន្តែទង្វើកាត់ក្តីរបស់ពួកវាធ្វើឲ្យមនុស្សយំជាងពាក់កណ្ដាលប្រទេសខ្ញុំប្រាប់សម្ដីថោកដូចខ្ញុំនេះមិនបានធ្វើឲ្យអ្នកណាជ្រុះហូរមួយទេ យ៉ាងច្រើនគេទើសតិចគេមិនស្ដាប់តែប៉ុណ្្នឹងយ៉ាងច្រើនគេទើសតិចមិនស្ដាប់ប៉ុណ្្នឹងអ្នកដែលមិនចូលចិត្តពាក្យមិនល្អប៉ុន្តែវាអត់ធ្វើឲ្យមនុស្សស្លាប់ប៉ុន្តែពួកអតុលាការដែលប្រើពាក្យល្អណាណាអាហ្នឹងវាធ្វើឲ្យមនុស្សស្លាប់ណាវាធ្វើឲ្យមនុស្សជាប់គុកណាពួកអាហ្នឹងណាពួកអាហ្នឹងវាធ្វើឲ្យមនុស្សជាប់គុកណាបងប្អូនចឹងហើយអឺរឿងក្តីលោកកឹមសខាហ្នឹងនៅតែអញ្ចឹង ហើយគេសួរថាម៉េចដំណើរការយ៉ាងម៉េចអូមានអ្នកថាគេថាអូលោកកឹមសុខាហើយខំប្រឹងតស៊ូទៅអឺបន្តិចទៀតរួចខ្លួនហើយអើយវាមិនតាន់ដល់ដំណាក់កាលរួចខ្លួននេះអារឿងរួចខ្លួនហ្នឹងតែតាមផ្លែតរួចខ្លួនបាត់ហើយហ្នឹងហើយរឿងតាមផ្លែតហ្នឹងរួចខ្លួនបាត់ហើយប៉ុន្តែវាមិនតាន់ដល់ពេលរួចខ្លួនទេហឹមពីព្រោះលបែងគេលេងអញ្ចឹងគេទុកឲ្យលោកកឹមសុខាសម្រាប់អញ្ចឹង ហើយចុះគេស្រែកថាគេចង់កាត់ក្តីមួយអាទិត្យ2ដងមួយអាទិត្យ2ដងមួយកាត់ក្តីអាមិនក៏វានៅតែប៉ុណ្្នឹងដែរពីព្រោះពួកអាដៃនោះវាគ្មានផោះតាំងស្អីដាក់បន្ទុកទេក្រៅតែពីហៅពួកលោកឯងនឹងទៅមើលវីដេអូតដែលតដែលតដែលតដែលក្នុងនោះអាវីដេអូដែលយើងឃើញនៅក្នុងប្រព័ន្ធសង្គមនឹងនោះហើយយកអាច្បាប់ម៉ែវានឹងទៅកាត់ទោសដែលវាទៅបង្កើតឆ្នាំ2017ទៅកាត់ទោសឆ្នាំ2012នឹង វាគ្មានអីទេមានតែប៉ុណ្ណឹងចង់ឲ្យបានបងប្អូនប្រជាពលរដ្ឋខ្មែរខ្ញុំប្រាប់តាមមួយម៉ាត់ទេរឿងលោកកឹមសុខានឹងធីបគាត់កវាត់ចោលទៅទុកគាត់នឹងជាអាចគោអាចកបីទៅណាធ្វើការងារអ្វីដែលគួរធ្វើកុំ សង្ឃឹមកឹមសុខានឹងទៅយកបាក់ឲ្យបងប្អូននោះណាជឿខ្ញុំមួយម៉ាត់ដែរនឹងប្រជាពលរដ្ឋអ្នកនយោបាយខ្ញុំមិននិយាយទេអ្នកនយោបាយគាត់ចង់ប្រើភាសានយោបាយកឹមសុខាសំរងស៊ីជាមនុស្សតែមួយអី ក៏ថាទៅប៉ុន្តែបើប្រជាពលរដ្ឋខ្មែរឈប់ជឿលើកម្មសខាទេទៅជឿខ្ញុំមួយម៉ាត់ទៅកម្មសខាគ្មាន តម្លៃអីឲ្យបងប្អូនជឿទេ ពីព្រោះសម្ដីកម្មសខាបានចូលរួម បំផ្លាញគណៈបកសង្គ្រោះជាតិកន្លងមកបងប្អូនដឹងហើយ2017ពេលដែលតឡាការផ្ញើដីកាទៅឲ្យកម្មសខា ដើម្បីឲ្យកម្មសខាដាក់សារណាការពីបក កឹមសខានិយាយថារឿងយោបាយទុកដោះស្រាយតាមផ្លូវយោបាយដល់ពេលគេរំលាយបកបាត់ឥឡូវនេះកឹមសខាដោះខ្លួនឯងចេញ ពីគណៈបកសង្គ្រោះជាតិថារឿងកឹមសខាផ្សេងរឿងគណៈបកសង្គ្រោះជាតិផ្សឹងចឹងថ្ងៃក្រោយបើគេដោះលែងកម្មសខាបកក៏នៅ តាលាយចឹងមានន័យថាម៉េចមានន័យថាគេបោកយើងនឹងមុខគេប្រាប់យើងហើយគេថាអញអត់មានពាក់ព័ន្ធអីនឹងសង្គ្រោះជាតិទៀតទេ ហើយចុះបើអត់មានពាក់ព័ន្ធអីសង្គមជាតិទៀតនៅពេលដែលគេធ្វើជាប្រធានគណៈបកសង្គមជាតិចាំបាច់ខឹងគេទៅអីចុះបើបើបែងចែកសំណុំរឿងរឿងជាពីរមិនឲ្យពាក់ព័ន្ធជាមួយនឹងគណៈបកសង្គ្រោះជាតិអញ្ចឹងកុំប្រើពាក្យថាខ្ញុំបំបែកគណៈបកសង្គ្រោះជាតិខ្ញុំបំបាក់គណៈបកសង្គ្រោះជាតិកុំប្រើពាក្យបើឯងសំបីតែប្រធានបកឯងហ៊ានទទួលផងសំបីតែប្រធានបកលោកឯងមិនហ៊ានទទួលផងហ្នឹងលោកឯងមានសិទ្ធអីធ្វើជាប្រធានបក អញ្ចឹងលោកប្រធានសំរងស៊ីឈប់ហៅគាត់ប្រធានបកសង្គ្រោះជាតិស្ដីទីទៅបើមិនចឹងទេលើកលោកអេងជាអៀងធ្វើជាប្រធានបកសង្គ្រោះជាតិតែម្ដងទៅបើថាថាខ្លាចថាលើកលោកសំរងស៊ីទៅថាបខុសបើតែខ្ញុំខ្ញុំចង់លើកលោកប្រធានសំរងស៊ីឲ្យធ្វើប្រធានបកសង្គ្រោះជាតិបដ ாய் ឥឡូវបើបកសង្គ្រោះជាតិក្នុងប្រទេសមិនមានបកសង្គ្រោះជាតិនៅក្រៅប្រទេសហាអាម៉េចចោះ ហើយកម្មសខានឹងឲ្យឲ្យនៅជាមួយលេងលបែងនោះជាមួយទៅវាព្រោះគាត់ប្រាប់ហើយគាត់ថារឿងប៉ផ្សេងរឿងអីផ្សេងអញ្ចឹងអាមុតចន្ទថាវាប្រាប់ហើយថាអាមុតចន្ទថាវាប្រាប់ហើយថាបើថារឿងប៉សង្គ្រោះជាតិរឿងផ្សេងរឿងកម្មសខារឿងផ្សេងអើបើវាចង់ផ្សេងរុញវាឲ្យទៅផ្សេងណាហើយឈប់ឈប់ពីថ្ងៃហ្នឹងទៅឯងឈប់ប្រើផ្លាកគណៈបកសង្គ្រោះជាតិតទៅទៀតអ្នកដែលគេមានសិទ្ធិប្រើឲ្យគេប្រើបើពួកឯងចង់ប្រើផ្លាកអីប្រើទៅអាមុតចន្ទថាឯងចង់ប្រើផ្លាកគណៈបកសិទ្ធិមនុស្សហ៎ ចង់ប្រើផ្លាអីលោកប្រធានកម្មសខា ជា ប្រធាន អង្គការមជ្ឈមណ្ឌលសិទ្ធិមនុស្សហើយជាប្រធានគណៈបកសិទ្ធិមនុស្សលោកឯងប្រើទៅប្រើទៅនិយាយមួយម៉ាត់ឲ្យចំខ្ញុំនិយាយនេះមិនមែនខ្ញុំបំបែកកម្មសខាចេញពីគណៈបកសង្គ្រោះជាតិទេតិចបងប្អូនច្រឡំហើយជេរខ្ញុំថាខ្ញុំបំបែកបំបាក់កម្មសខានឹងសំរងស៊ីខ្ញុំអត់បានបំបែកបំបាក់ទេ កម្មសខាខ្លួនឯងបំផ្លាញបាក់ខ្លួនឯងហើយខ្ញុំរឿងអីទៅបំបែកខ្ញុំឯណាខ្លាំងទៅបំបែកសំរងស៊ីកម្មសខាបាន មានតែកម្មសខាចូលដៃជាមួយហ៊ុនសែនរំលាយបាក់ខ្លួនឯងដល់ពេលរំលាយផ្លូវនយោបាយបានសម្រេចបាក់ហើយខ្លួនឯងមកដើរចូលផ្លូវតឡាការផ្លូវច្បាប់ធ្វើចងយងយ ធ្វើមិនដឹងធ្វើដូចអត់ដឹងខ្លួនអូគេពាក់អូគេតនុយអូជន់ក្បាត់ជាតិអីជីសុតតឡានទំនើបអូឡង់គេសើអូបាយអូលើកដៃអូសង្ហាសបើម៉ាយ៉ាសង្ហាណាហើយបើងាកទៅមើលសកម្មជនថ្នាក់ក្រោមគេវាយបែកក្បាលគេវាយហូរឈាមបងប្អូនណា តម្លៃយើងស្មើ គ្នាទាំងអស់មិនមែនឯងប្រធានបកឯងអស្ចារមិនមែនឯងអនុប្រធានបកឯងអស្ចារសុំទោសខ្ញុំនិយាយត្រង់ហ្មងខ្ញុំនិយាយអញ្ចឹងហ្មងសកម្មជនបកទាំងអស់សុទ្ធតែជាមនុស្សដែលធ្វើការដើម្បីផលប្រយោជន៍បកខ្ញុំប្រាប់មនុស្សទាំងអស់នោះសុទ្ធតែមានតម្លៃទាំងអស់ក្នុងបេះដូងខ្ញុំសម្រាប់ចិត្តខ្ញុំនរណាក៏ដោយដែលនៅក្រុមនោះពួកគាត់សុទ្ធតែមានតម្លៃស្មើស្មើគ្នាហេតុអីបានជាឯងប្រធានបក មានទោសក្បត់ជាតិសន្តិទ្ធភាពជាមួយបរទេសបែរទៅជាជីសិបតឡង់ក្រេសើមានលុយដើរចូលបនចូលទៀនហើយមានមានរបស់ទំនើបទំនើបប្រើប្រាស់ហើយហេតុអីបានជាសកម្មជនខំប្រឹងប្រែងដើម្បីគណៈបកគេវាយបៃក្បាលឯងមិនដែលសួរសុកទុកគេមិនដែលណែនាំគេមិនដែលមិនដែលឈឺឆ្អល់មិនដែលអីហ៎ទី1ទី2បងប្អូនគិតមើលមើលអាហ្នឹងគេហៅថាពួកជាប់គប់លំដាប់ VIP you know អានឹងគេហៅថាពួកជាប់គុកលំដាប់ VIP គុកក្បត់ជាតិមួយទាំងមូលសិតតែលំដាប់ VIP ជួនណាជួនសង្ស័យមិនមែនមានទោសទេប៉ុន្តែជួនសង្ស័យពីបាត់ក្បត់ជាតិវាធ្ងន់ណាស់ណាសន្តិទ្ធភាពជាមួយបរទេសចុះអត់ខ្លាចអាមេរិកទៅទៅទៅសម្រាប់លោកកឹមសុខាទេអត់ខ្លាចជនជាតិគេទៅសម្រាប់លោកកឹមសុខា ទេបំបិតមាត់ទេហេតុអីបានបដោយឲ្យលោកកឹមសុខានឹងមិនការពារលោកកឹមសុខាឲ្យលោកកឹមសុខាទៅណេះទៅនោះតាប្រទេសតាប្រដាបើឯង ទោសនឹងទោសសន្តិទ្ធភាពជាមួយបរទេសធ្ងន់ធ្ងរណាបើកម្មសខាស្លាប់បាត់បង់ទៅទៅរហជនបរទេសដែលនៅពីក្រោយក្នុងកម្មសខាទៅណាងឃើញបងប្អូនសារលបងគិតមើលទោសនឹងវាធ្ងន់ធ្ងរមែនទែនទៅប៉ុន្តែគេធ្វើសម្ដែងដោយសាមញ្ញដោយសាមញ្ញជនធម្មតាទៅគ្មានអ្នកការពារជិះឡានខ្លួនឯងទៅហៅចូលតឡាការជិះឡានខ្លួនឯងទៅ មានឡើងឡាននេះណាបើគិតពីបងប្អូនណាកាបើគិត ពីកម្មករកម្មការិនីដែលវាចោតចាប់វិញ គ្រាន់តែជាជនសង្ស័យវាចាប់បោះចូលក្នុងឡានដោយទេវនីគេមលោបគ្នាបានសម្រាប់ច្រើនដងទេវនីទំទំនាស់ដីធ្លីសពបែបយ៉ាងទាំងអស់ដី របស់គេអីដីគេគេមកបំពេញបំពេគាត់ណាចាប់គាត់វាយខ្នោះពាក់ខោអាវឡើងតឡាការពាក់សិតតែខោអាវលឿងពួកអាកៅអាវស្លាទុំអាខៅអាវអ្នកទោសពាក់សិតតែខោអាវអ្នកទោសឲ្យគ្នាឡើងទៅហើយគ្នាមិនតាន់ខ្លាយទៅជាអ្នកទោសជាជនសង្ស័យហ្នឹងណា តឡាការមិនទាន់បានសម្រេចចិត្តយ៉ាងម៉េចហៅគ្នាឡើងទៅតឡាការមិនទាន់បានសម្រេចកាត់ទោសគ្នាផងឲ្យគ្នាពាក់អាវលឿងអ្នកទៅហើយស្រេចក៏ដូចម៉ែអន្ទះផ្ទប់ពួកអន្ទះផ្ទប់ឯងយ៉ាងម៉េចអញវាឆ្ងល់ពេលខ្លះបងប្អូនមើលមើលទាំងវើរបស់ពួកវាវាមិនទាន់ទាំងកាត់ទោសគេផងឲ្យគេពាក់ខោអាវអ្នកទោសបាត់ជាជនសង្ស័យអានឹងអយុត្តិធម៌ប៉ុណ្ណាទៅឲ្យគ្នាឡើងទៅទាំងសម្លៀកបំពាក់ ខោអាវអ្នកទោសហើយអត់តន់កាត់ទោសទេណាអាតឡាការអត់តន់កាត់ទោសទេណាហើយសួរថាហើយទោសនឹងការពារបឋានការពារស្អីស្អីស្អីនឹងការពារអាទាំងអស់នឹងហើយដល់ពេលសិតតាមានបលិសអូសរ៉ែនវាយអូពេញទឹកពេញដីអូអ្នកនាំអ្នកទោសទៅតឡាការហឹមអញឆ្ងល់នាំអ្នកទោសទៅតឡាការស្អីជួនសង្ស័យអ្នកទោសជួន សង្ស័យអាចមានទោសអាចអត់ទោសចឹងមានន័យថាម៉េចមានន័យថាពេលឯងរៀបចំឲ្យគេពាក់អ្នកទោសហ្នឹងទៅហ្នឹងមិនបាច់និយាយអីទៅដល់កាត់ទោសបណ្ដោយហើយអត់មានទៅសួរនាំអីទៅរោស្វែងរកការពិតរកអីទេអានេះទៅទៅកាត់ទោសយកតែមកចឹងបានថាពួកអានេះណាពួកអតឡាការស្រុកខ្មែររាល់ថ្ងៃនេះបងប្អូនត្រូវចាំវាឲ្យច្បាស់អាណាចូលរួមបង្កើតអយុត្តិធម៌សង្គមខ្លះ ដល់និយាយរឿងបងប្អូនយើងកើតទុកខ្ញុំឆេះក្នុងខ្លួនខ្ញុំវាឆេះភាកច្រើនក្នុង ខ្លួនខ្ញុំវាឆេះហើយតែខ្ញុំឆេះនិយាយកាន់តែខ្លាំងហើយម៉ែក្មេកបងប្អូនហើយតែនិយាយខ្លាំងកាន់និយាយខ្លាំងមានខុសមានត្រូវហើយអានឹងធ្វើម៉េចទេអានឹងអញ្ចឹងហើយបងប្អូនណាវាធ្វើម៉េចបើវាអញ្ចឹង តែកាលណាអារម្មណ៍យើងវាឈួលឆាបអារឿងហ្នឹងឈួលឆាបអារឿងហ្នឹងវាជារឿងមួយដែលគួរឲ្យយើងយើងនេះយើងវាវា you know ពេលដែលយើងមានមានអារម្មណ៍បែបហ្នឹងយើងយើងមានអារម្មណ៍ឆេះក្តុកក្តួលនៅក្នុងចិត្តអយុត្តិធម៌ពេកបងប្អូនណាអយុត្តិធម៌ពេក ហើយខ្ញុំចង់ឲ្យវាទទួលលទ្ធផលដោយអ្វីដែលវាឲ្យគេនោះខ្ញុំហ៎ហែងដាក់ធ្វើដាក់គេប៉ុណ្ណាហែងត្រូវទទួលផលវិញប៉ុណ្ណឹងអានេះមិនមែនចង កនុំគុំគួនទេហើយក៏មិនមែនសងសឹកដែរប៉ុន្តែផ្លូវធរព្រះក៏សំដែងដែរហែងសាងកម្មអីបានកម្មហ្នឹងកម្មម៉ាំងពីជាងកម្មជីពូជ ណាកសាងកម្មខ្មៅទទួលបានផលខ្មៅហើយកសាងបាកម្មសទទួលបានផលសដាច់ខាត់ត្រូវតែអញ្ចឹងហើយនិយាយអញ្ចឹងកុំនិយាយថាអូចងកនុំគុំគួនអីជាមួយអ្នកដតីអត់មាន ចងកនុំគុំគួនអីទេអត់មានទេរឿងកនុំគុំគួនអត់មានទេបាទប៉ុន្តែបើរឿងកាត់ទោសជនអប្រិយណា ធ្វើឲ្យជនចង្រៃមួយចំនួនហ្នឹងណាធ្វើឲ្យជនចង្រៃមួយចំនួនហ្នឹងទទួលទោសសូមអភ័យទោសបងប្អូន嗯。 ធ្វើឲ្យជនចង្រៃមួយចំនួននោះទទួលទោសទៅតាមបាបកម្មដែលខ្លួន បានធ្វើរឿងអីខុសវាមិនខុសទេវាមិនខុសទេបាទឥឡូវរឿងក្តីលោកកឹមសុខាខ្ញុំនិយាយតែប៉ុណ្្នឹងទេមានអីទេបើយកច្បាប់ដែលគេកាត់លោកកឹមសុខាទៅកាត់គណៈបកប្រជាជនវិញណាបងប្អូនអើយគណៈបកប្រជាជនក្បត់ជាតិទាំងអស់ក្បត់ជាតិទាំងអស់ពីព្រោះពួកអានឹងសិតតែសន្តិភាពជាមួយយួនចិនទាំងអស់រុស្ស៊ី ពួកវាទាំងអស់ទៅពឹងតែរុស្ស៊ីទៅពឹងចិនយួនរាល់ថ្ងៃហ្នឹងក៏វានៅតែពឹង នយោបាយពឹងគេនឹងដដែលរួចយើងពឹងគេវាអូវាសិតតែយកទៅនិយាយណាហើយវាថាវារដ្ឋាភិបាលស្របច្បាប់គឺដូចម៉ែអាចឆ្កែឆ្កួតស្របច្បាប់ស្អីអាអាណាបោះឆ្នោតដែរស្របច្បាប់នោះ2017 2017ឯងប្លន់គេរំលាយបាក់កយោល2018ឯងបោះឆ្នោតដោយគ្នាឯង ឥឡូវហ្នឹងមានអាណាឯងរដ្ឋាភិបាលខុសស្របច្បាប់ស្អីគេអាណាទទួលឯងស្របច្បាប់នោះគ្នាឯងទទួលឯងស្របច្បាប់នោះអាឡុងមិនដែលទទួលពួកឯងស្របច្បាប់ទេហើយថាឯងរដ្ឋាភិបាលស្របច្បាប់អានឹងវាជារឿងរបស់ឯងអញមិនដែលថាទទួលស្គាល់ពួកឯងជារដ្ឋាភិបាលស្របច្បាប់អីទេណាហើយបើគេចង់ផ្ដួលពួកអាចោពួកអាឧទាមទីក្រុងអាចោយួនឆ្លៀនពៀនអាកញ្ជះយួនពួកឯងនេះ ពួកឯងនេះជាអាយ៉ងយួនកញ្ចេះយួនទីក្រុងគ្រាន់តែឯងនៅ កាន់អំណាចទៅឯងថាឯងនឹងត្រូវទៅប៉ុន្តែថ្ងៃណាឯងមួយអត់អំណាចនឹងទាំងធ្វើឯងនឹងអញនឹងកោះឲ្យខ្ទេចចេញកដាវាលឯងទាំងអស់ហ្នឹងហ្នឹងហើយឲ្យវាអស់ហើយមិនមែនតែអញទេមនុស្សច្រើនណាគេចាំកោះទាំងធ្វើអាក្រក់ពួកឯងហ្នឹងប្រជាជន ខ្មែរច្រើនណាគេចាំកោះទាំងធ្វើអាក្រក់ពួកឯងហ្នឹង ណាគេត្រៀមមួយហើយគេត្រៀមមួយហើយពួកឯងនេះបន្តិចទៀតថ្ងៃនៅតែថ្ងៃនៅតែថ្ងៃអេតេបេសោទេពួកឯងនេះយីពួកអានេះបង្កើតសត្រូវច្រើនកាន់តែច្រើនទៅច្រើនទៅ ជាពិសេសបង្កើតសត្រូវខ្មែរគ្នាឯងធ្វើបាបគេគ្រប់ច្រកបាទរឿងនឹងប៉ណ្ណឹងបងប្អូនណា រឿងលោកកឹមសខាធីបលោកកឹមសខាក្បត់ចោលហើយថ្ងៃក្រោយកឹមសខាបន្តិចទៀតហ្នឹងគេយកទៅធ្វើជាឧបករណ៍គេឲ្យយ៉ែមបុញរិទ្ធទៅបង្កើតបកឲ្យពលហំទៅបង្កើតបកគេឲ្យអ្នកនេះទៅបង្កើតបកប៉ុន្តែมันប្រកាសថាគេយកកឹមសខាទៅចូលទេពីព្រោះកឹមសខាស្អុយហើយឃើញទេឃើញពួកអាពាក់អាវធំប្រមាណគ្នាគេខំមកហែហោមហើយសិតតែមនុស្សរបស់គណៈបកប្រជាជនបងប្អូនមនុស្សនោះណា អាហើយហោមលោកកម្មលក្ខានឹងសិទ្ធិមនុស្សគណៈបព្វជិជនហុចប៉ុណ្ណឹងហើយបងប្អូនថាកម្មលក្ខានឹងជារបស់យើងមកទៀតអញ្ចឹងប្រជាពលរដ្ឋនៅក្រៅប្រទេសក៏ដោយប្រជាពលរដ្ឋនៅក្នុងប្រទេសក៏ដោយអ្នកដែលស្រឡាញ់លោកកឹមសុខាក៏ដោយបើលោកឯងចំណាយលុយចង់បានតំណែងពីលោកកឹមសុខា គឺលោកឯងចំណាយលុយខុសហើយម៉ោះអ្នកណាចង់ចំណាយលុយដើម្បីបានបើបើស្រឡាញ់ឋានៈ អើបើអ្នកឯងឆ្លាញ់លោកកឹមសខា ចង់ចំណាយលុយឲ្យលោកកឹមសខាចាយលេងប្រើប្រាស់លេងចំណាយចោះប៉ុន្តែបើអ្នកឯងចង់ចំណាយលុយបានឋានៈហើយអនាគតទៅប្រជាពលរដ្ឋគ្រប់គ្រងឯងអ្នកឯងចំណាយលុយឲ្យគណៈបកណាឲ្យមេដឹកនាំណាគណៈបកណាដែលតស៊ូជាមួយហ៊ុនសែនមុននឹងក្រោយអ្នកឯងនឹងបានទទួលផលប្រជាពលរដ្ឋនឹងគ្រប់គ្រង អ្នកដែលការពារផលប្រយោជន៍ឲ្យប្រទេសជាតិនិងប្រជាជនប៉ុន្តែ ប្រជាពលរដ្ឋមិនគ្រប់គ្រងអាមេបោកនិង អាមេចូលហ៊ុនបោកនយោបាយជាមួយហ៊ុនសែនទេអញ្ចឹងអ្នកនៅក្រៅប្រទេសដែលចង់ទៅអាណែប្រណប់លោកកឹមសុខាឲ្យដែលទៅឲ្យមានអាខ្លះទៅឲ្យអីហើយហ្នឹងមានលោកខ្លះទៅឲ្យត្រឡប់មកវិញមកកុំឲ្យជ្រុលខ្លួនតាន់ជឿដែលជុលឡងទៅកុំឲ្យយំស្ដាយក្រោយអូខេ កុំឲ្យយំស្ដាយក្រោយកម្មសខាអត់មានឥទ្ធិពលអីទៀតទេកម្មសខាអស់ហើយអស់ហើយអស់ប្រជាប្រិយភាពហើយអស់ហើយអត់មានទេអត់មានទេទោះអាមេឃសវណ្ណារាវាខំលើកកម្មសខាទោះពួកអានុងវាខំលើកប៉ុណ្ណាក៏ដោយក៏អស់ហើយដែរអស់ហើយជឿខ្ញុំមួយម៉ាត់ទៅមនុស្សអីបានកាន់បកប្រធានបកទាំងមូលហើយចូលរួមដៃជាមួយហ៊ុនសែនលាយបកខ្លួនឯងចោល មនុស្សប៉ុណ្ណឹងយកទៅធ្វើយកទៅបោះឆ្នោតយកទៅឲ្យធ្វើមេបងប្អូនមិនទៀតបានបានធ្វើប្រធានបកប៉ុណ្ណាណីប្រធានបកទី2នៅក្នុងប្រទេសកម្ពុជាអាចជាប្រធានបកទី1ទៀតសុកចិត្តបោះបង់អាការឈ្នះចោលហើយរត់ទៅរកអាការចាញ់ដល់ដែលគ្មានត្រឡប់ ហើយអាយុគាត់នឹងប៉ុណ្ណឹងហើយគាត់អត់មានថ្ងៃឈ្នះហ៊ុនសែនទៀតទេកាលណាគាត់ចូលដៃជាមួយហ៊ុនសែនលក់តែម្ដងគាត់ថាអញលក់តែម្ដងប៉ុន្តែពេលក្រោយទៀតអញលែងលក់ទៅឲ្យរួចទេអាម្ដងហ្នឹងគឺគឺជាពេលដែលសកម្មសខាឯងចប់បដ ாய் អត់មានទៅរួចទេហើយមិនមែនចប់តែកម្មសខាឯងទេសូម្បីតែកូនកម្មសខាឯងហ្នឹងកម្មមនុស្សវិជ្ជាហ្នឹងបើយោងតាមចរិតរបស់នាងហ្នឹងគឺ លោកកឹមសុខៃអត់មានអ្នកណាអត់មានអ្នកណាគ្រប់ត្រូលកូននឹងទៅតែសោះហើយគេស្អប់ទៀតគេស្អប់ដល់កូនទៀតហើយជាជនក្បត់ជាតិទៀតគិតមើលមើលទទួលសារភាពតក្បត់ជាតិជាជនក្បត់ជាតិអីហ៊ុនសែនកាត់ដីឲ្យយួនគេអត់ហ៊ានសារភាពតក្បត់ជាតិផងឯងអត់មានខុសអីសោះគ្រាន់តែចង់បានលុយពីហ៊ុនសែនព្រមទទួលតែខ្លួនឯងក្បត់ជាតិហេអាឡុងអាលេងចូលទេ អាឡុងអត់លេងចូលទេអញអត់ឲ្យកូនអញមានឈ្មោះអាក្បត់ជាតិ7ចំនួន7សណ្ដានទេអូខេអញអត់ឲ្យមានកូនអញឈ្មោះអាក្បត់ជាតិ7សណ្ដានទេគ្មានអ្នកណាចង់ទទួលទោសក្បត់ជាតិទេដាច់ខាតបើនរណាឬមេដឹកនាំណាហ៊ានទៅទទួលស្គាល់ទោសក្បត់ជាតិហើយបងប្អូនណាបងប្អូន ឈប់បោះឆ្នោតឲ្យ ទៅសំបីតាពាកក្បត់ជាតិក៏វាហ៊ានទទួលដែរថ្ងៃក្រោយវាវាលក់ប្រទេសនឹងឲ្យទៅថៃក៏បានឲ្យទៅយួនក៏បានឲ្យទៅលាយក៏បានអាមនុស្សមេដឹកនាំបែបហ្នឹងมันអាចយកមកធ្វើមេដឹកនាំបងប្អូនបានទេដាច់ខាតដាច់ខាតអញ្ចឹងដាច់ខាតគុំទទួលខ្លួនឯងជាជនក្បត់ជាតិអញអត់ទទួលដាច់ខាតឯងចោតអញថាក្បត់ជាតិអញអត់ទទួលទេអញអត់មានខុសទេអញបើឯងមិនឲ្យធ្វើនយោបាយ អញសុខចិត្តធ្វើជាប្រជាពលរដ្ឋធម្មតា តែអញអត់ទទួលទោសក្បត់ជាតិទេមិនឲ្យកូនចៅអញគ្រប់ចំនួនត្រូវជាដូនជាតា ខ្មែរថ្មេះតែដៀលថាអាជនកំណត់មិនកើតអាជនកំណត់ថោកអាជនទទួលស្គាល់ថាខ្លួនឯងក្បត់ជាតិហ៊ុនសែនណាគេកាត់កោះឲ្យយួនគេកាត់ទឹកឲ្យយួនគេកាត់ដីឲ្យយួនយើងថាវាក្បត់ជាតិវារោរឿងយើងភ្លាមវាខឹងយើងផ្លែតឯងបានលុយគេបន្តិចតួចព្រមទទួលស្គាល់ថាខ្លួនឯងក្បត់ជាតិ ណែរឿងហ្នឹងមិនធម្មតាទេណាបងប្អូនណាគេអត់ចង់បានទោសក្បត់ជាតិឯងសុកចិត្តទៅទទួលទោសក្បត់ជាតិណាតើជាដូនជាតាលោកឯងនឹងរស់នៅបែបម៉េចម៉ែឪយើងដែលរស់នៅហ្នឹងគាត់រស់នៅបែបអាម៉េចយល់យល់អញ្ចឹងផងណាយល់អញ្ចឹងផងអញ្ចឹងបងប្អូននេះថាមានរឿងមួយទៀតត្រូវនិយាយប៉ុន្តែឥឡូវនិយាយតែមួយរឿងហ្នឹងបានណាបាទរឿងមួយទៀតចាំទុកថ្ងៃក្រោយឥឡូវជិតដល់ម៉ោងណា ចិត្តដល់ម៉ោងចូលធ្វើការបងប្អូននិយាយរឿងប៉ុណ្ណឹងអញ្ចឹងចុះហើយមកកម្មសខា ជាមនុស្សក្បត់ខ្ញុំ មិនដែលឲ្យតម្លៃឡើយត្រឹមត្រូវកម្មករឆ្លងដែនត្រឹមត្រូវ forget him forget him everybody need to forget him let him play ណា play blackjack with hot dog ហ៊ុនសែននៅណា វាទៅហត់ដកហ៊ុនសែនហ្នឹងយើងធ្វើការងារអ្វីដែលយើងគួរធ្វើយើងនៅមនុស្សជាមួយដែលយើងគួរនៅនៅមនុស្សតស៊ូជាមួយដែលយើងមនុស្សតស៊ូឥឡូវបងប្អូនឈប់លវីលវល់ជាមួយកម្មសខាយទាំងអស់ហើយបង្ហាញប្រាប់ថាអញអត់ត្រូវការលោកឯងទៀតទេអញអត់ត្រូវការលោកឯងទៀតទេអញត្រូវការអ្វីដែលអញគួរតែចង់បានអញពឹងលោកឯងណា ឥឡូវលោកឯងមិនបានជួយប៉ាក់ខ្លួនឯងអត់ហ៊ានទទួលស្គាល់ប៉ាក់ខ្លួនឯងទៀតអញ្ចឹងមនុស្សបែបហ្នឹងមិនបាច់ទេបងប្អូនកុំថាឡើយកម្មសខាថ្ងៃក្រោយលោកឡុងក៏ដោយឬក៏លោកសំនឹងស៊ីសំទោសខ្ញុំមិនចង់និយាយពីខ្ញុំខ្ញុំមិនអ្នកនយោបាយលោកអេងឆៃអៀងក៏ដោយលោកជំទាវមូសុខហួរក៏ដោយលោកសំនឹងស៊ីក៏ដោយបើសិនណាជាបើសិនណាជាគាត់ស្រាប់តាហ៊ុនសែនកំរាមហើយចូលដៃជាមួយហ៊ុនសែនផ្លេប្លក់ផ្លេប្លក់អីអត់ទទួលខុសត្រូវអញ្ចឹង អានោះយើងជាប់ជឿដូចគ្នាប៉ុន្តែឥឡូវនេះយើងឃើញថាលោក សំរងស៊ីលោកកឹមសុខាអើលោកសំរងស៊ីអឺលោកអេងជាអៀងលោកជំទាវមូសុខូគាត់ប្រឹងណាប្រឹងនយោបាយការបរទេសនៅក្រៅប្រទេស និងថ្នាក់ដឹកនាំនៅក្រៅប្រទេសជាច្រើនទៀតមាន CNRPA CNRPO ពួកគាត់សហការគ្នាធ្វើការងារបានច្រើននៅក្រៅប្រទេសធ្វើការងារបានច្រើននៅក្រៅប្រទេសដូច្នេះ កឹមសខាជាមួយនឹងពួកអាអាមុតចាំថាជាមួយនឹងអាស៊ីណនជាមួយអីទុកវាឲ្យលេងលបែងជាមួយហ៊ុនសែនហើយថតកុនណាទុកឲ្យវាថតកុនជាមួយហ៊ុនសែនលេងទៅហើយយើងមើលទៅហើយយើងនាំគ្នាសើចលេងទៅណាមើលទៅនាំគ្នាសើចលេងទៅប្រាប់ហើយខ្ញុំប្រាប់យូរហើយថាកុំទៅលេងអាលបែងច្បាប់តឡាការម៉ែវាហ្នឹងបើថានយោបាយតស៊ូនយោបាយទៅបានអន្តរជាតិគេជួយផងតស៊ូផ្លូវច្បាប់អន្តរជាតិឯណាគេទៅជួយយើងបាន បងប្អូនអាហ្នឹងបំបាក់ស្មារតីបងប្អូននៅក្រៅប្រទេសដោយសារតែកម្មសខាហ្នឹងយើងចង់ដាក់ទណ្ឌកម្មឲ្យខ្លាំងកម្មសខាហ្នឹងទប់ទៅទប់ស្ថានទូតចឹងហើយបានខ្ញុំប្រាប់ជូនទៅព័ត៌មានទៅលោកប្រធានសំរងស៊ីថាបើអាចតាក់ទងទៅអគ្គរដ្ឋទូតអគ្គរដ្ឋទូតនៅគ្រប់បណ្ដាប្រទេសដែលធ្លាប់ទៅជួបកម្មសខាទាំងអស់ហ្នឹងនិយាយជាមួយពួកគាត់ឲ្យបានដឹងច្បាស់ ពីរឿងលោកកឹមសុខានឹងចូលដៃជាមួយហ៊ុនសែនប្លាប្លាប្លាប្លាប្លាប្លាពជាពេលពជាពេលនឹងអញ្ចឹងតំណោះលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជានៅតែប្លាប្លាប្លាប្លាអញ្ចឹងរហូតហ្នឹងខ្ញុំប្រាប់ជូនយោបល់ទៅថ្នាក់ដឹកនាំគណៈបកសង្គ្រោះជាតិគួរតែតាក់ទងថ្នាក់ដឹកនាំនិងអគ្គរដ្ឋទូតនឹងក្នុងនាមគណៈបកសង្គ្រោះជាតិធ្វើការងារអីមួយយ៉ាងតំណាក់តំណងសម្ងាត់ជាមួយពួកគាត់ជជែកជជែកគ្នាពីរឿងហ្នឹងទៅ ហើយរឿងផ្លាផ្លាជាមួយកឹមសខាទៀតទុកឲ្យកឹមសខាផ្លាផ្លាជាមួយហ៊ុនសែនទៅហើយមិនបាច់ចាំបាច់តាមដាននេះទេទេចាំមើលមើលដោយសារតែទូតយើងនឹងចេះតែទូតផ្សេងផ្សេងនៅប្រទេសផ្សេងផ្សេងខ្ញុំបើជួបលោកលោក Patrick Murphy ខ្ញុំជួបថាលោក Patrick Murphy ឈប់តាមដានទៅ បៃលុកបៃលអទេឥឡូវអាមេរិកដាក់វិធានការដាក់ទណ្ឌកម្មហ៊ុនសែនរបស់ទៅភាពជាក់ស្ដែងរបស់ទៅកុំខ្វល់ជាមួយកម្មសការព្រោះកម្មសការប្លាប្លាហើយឥឡូវសូមឲ្យលោកប៉ាត្រិកមើហ្វីមកគ្រប់គ្រងនេះថ្នាក់ដឹកនាំគណៈបកសង្គ្រោះជាតិនៅក្រៅប្រទេសជាពិសេសនៅទឹកដីសហរដ្ឋអាមេរិកខ្ញុំនឹងនិយាយត្រង់ចឹងបងខ្ញុំនិយាយត្រង់ចឹងបើខ្ញុំជួបគាត់ណាឬបើបើពួកគាត់ស្ដាប់វីដេអូខ្ញុំទៅនឹងឬកាត់ហើយផ្ញើចូលទៅអគ្គរដ្ឋទូតហើយឲ្យគេបកប្រែឲ្យលោកប៉ាត្រិកម៉ូហ្វីស្ដាប់ឈប់ ទៅលវីលវល់ហ៊ុនសែនគាត់ដឹងកាឡាយើងអញ្ចឹងបានគាត់ចេះតែឲ្យកឹមសខានឹងមកផ្លេកផ្លក់ផ្លេកផ្លក់ផ្លេកផ្លក់ជាមួយអគ្គរដ្ឋទូតនឹងចេះតែពយាពេលទៅពយាពេលទៅមួយឆ្នាំឥតប្រយោជន៍មួយឆ្នាំអានឹងហើយគេហៅធ្វើឲ្យទឹកចិត្តអ្នកគ្រប់គ្រងគណៈបកសង្គ្រោះជាតិគេបដូរគំនិតដូច្នេះគេគិតថាអូប្រជាធិបតេយ្យអត់បានប្រយោជន៍អីទេប្រជាធិបតេយ្យអត់បាន ការអីទេប្រជាធិបតេយ្យគ្មានប្រកាសប្រជាអីទេអញ្ចឹង អនាគតប្រជាធិបតេយ្យកាន់តែសាបរលាបទៅសាបរលាបទៅហើយអ្នកដឹកនាំប្រជាធិបតេយ្យកាន់តែខ្សោយទៅខ្សោយទៅដោយសារអីដោយសារវិធានការរបស់អ្នកប្រជាធិបតេយ្យហ្នឹងវាអត់ច្បាស់លាស់វាអត់មានតម្លៃអីទាំងអស់ចេះតែប្លាប្លាប្លាប្លាប្លាប្លាប្លាតាមគេហ្នឹងខ្ញុំនឹងនិយាយត្រង់ចឹងហ្មងបើសិនតែខ្ញុំវិញខ្ញុំនិយាយត្រង់ចឹងណាខ្ញុំនិយាយត្រង់ចឹង ហើយដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យដើម្បីឲ្យប្រជាធិបតេយ្យវាស្ថិតនៅក្នុងបេះដូងរបស់ប្រជាពលរដ្ឋដែលចង់បានវាតតែពង្រឹងបេះដូងប្រជាពលរដ្ឋនឹងឲ្យបានខ្លាំងបានពួកសង្គមនិយមនិងពួកផ្ដាច់ការវាខ្លាចហើយប្រជាធិបតេយ្យនឹងខ្លាំងនៅទូទាំងពិភពលោកបើសិនណាជាប្រជាធិបតេយ្យគិតតែប្លាប្លាប្លាប្លាគិតវាយផ្ទះមកកាភ្លៀងផាំងឲ្យ3លានផ្ទះមកកាភ្លៀងផាំងឲ្យ300លានអស់ផ្ទះមកកាភ្លៀងផាំងឲ្យឥឡូវ 6000ឲ្យ1000លានអានឹងឆ្កែគ្នាអានឹងប្រជាធិបតេយ្យអាចគួយទេអានឹងចាញ់បោកតែពួកផ្ដាច់ការទេអានឹងអញ្ចឹងណាបងប្អូនសូមជម្រាបលាជូនពរសុខភាពល្អចាំជួបគ្នានៅប្រធានបတ်ថ្មីមួយទៀតបាទប្រធានបတ်ដែលខ្ញុំចង់និយាយមាន2ប៉ុន្តែឡើយឡើយតែជាប់កម្មសខានឹងយូរពេកបាទសូមអរគុណសូមជម្រាបលាប៉ុណ្ណឹងចោះបងប្អូនណាសូមជម្រាបលា